ដាក់មែនតែនយើងទៅជាកាក់ខ្ជិលវិញច្រឡំអ្នកច្រឡំធัวច្រើនណាស់ទាំងអាត្មានឹងពីមុនក៏អាត្មាច្រឡំធัวដែរខណៈដឹងថាអ្វីៗក្នុងលោកនេះមិនទៀងគ្មានយកអីទៅបានខ្ជិលបណ្ដោយខ្ជិលធ្វើអីទាំងអស់ខ្ជិលហើយយើងស្មានតែយើងនឿយណាយមិនមែនទេខ្ជិលខុសធัวវាខុសឈានមកជាហេតុទៅខុសហ្មង អញ្ចឹងបានគេថាអ្នករៀនធម៌ច្រើនអ្នកខ្ជិលអត់ធ្វើការត្រូវហើយពួកគាត់យល់អាយល់គោលដៅពពុទ្ធអត់ត្រូវពពុទ្ធឯណាបើរៀនឲ្យខ្ជិលឧទោទៅប្រឹងណាស់ដល់ប្រឹងថែមទៀតឧទោដូចក្នុងបារាហ្នឹងអ្នកដេកច្រើនមួយនិយាយច្រើនមួយនឹងអ្នកឥតព្រួយមិនគិតប្រឹងប្រែងអ្នកខ្ជិលចោសមិនមានខ្នះក្រៃខឹងច្រើនសម្ដែងឲ្យគេឃើញបានហេតុធម៌ទាំងនោះមិនជាកល្យាណនាំឲ្យខកខានខាតខូចប្រយោជន៍សិតតែអកលសច្ចៈហ្នឹងខ្ជិលហ្នឹងជាជាទោសមួយដែរ ហើយចាស់ចាស់មួយចំនួនដល់ពេលគាត់គាត់រៀនធោះដបងដបងគាត់ស្មានថាគាត់យល់គាត់យល់មកកណាត់អាដបងហ្នឹងហើយខ្ជិលហ្មងទៅធ្វើអីកលែងធ្វើនោះនៅឆ្អែលឆ្អែលឆ្អែលមកអាគុំងាប់ដែរហ្នឹងហើយនឿយណាយមែនទែនដល់តែចេះឧទាហរណ៍ថាគេឲ្យមួយសែនដុល្លារហើយគាត់លែងញាប់ញយជាមួយហើយគាត់យកមិនចាំបាច់ថាទៅធ្វើការខ្លួនឯងណាគេឲ្យមួយសែននោះមុខក៏គាត់អត់យក អានឹងគិតថាគាត់លែងមែនប៉ុន្មានទេគាត់នៅខ្ជិលតាជ្រូកបាត់តែ100ស្ដាយមួយយប់លើមិនមានណាទេខ្ជិលចឹងមិនតែចូលមិនដល់ច្រឡំធัวហើយច្រឡំទៅធ្វើឲ្យនឹកខ្សោយអស់លីច្រឡំពួកពួកប្រយោជន៍វាមាន3ប្រយោជន៍បច្ចុប្បន្នប្រយោជន៍បារាលោកប្រយោជន៍បរមត្តប្រយោជន៍បច្ចុប្បន្នមានន័យថាធ្វើមិនរៀបចំជីវិតនឹងឲ្យវាត្រូវ ដូចមនុស្សគេត្រូវការអីត្រូវការមានផ្ទះត្រូវការមានអីអីដូរគេដូចឯងចឹងហៅថាកិរិយាវាគេម្អងចែកឯងមិនមែនអ្នកអត់ផ្ទះណាកិរិយាវាមានន័យថាអ្នកមានផ្ទះហើយចូលបំប្រឹងមិនមានផ្ទះដូចអាសឹកទៅវិញអត់ផ្ទះនេះមិនត្រូវប្រឹងលៀនភ្នែកមែនណាឧទាហរណ៍ទេអញ្ចឹងកិរិយាវាដូចហៅថាអាកិរិយបុគ្គល មានន័យថាបុគ្គលអ្នកត្រូវមានផ្ទះមើលថែផ្ទះសំបាន ហើយនឹងអនាគិរិយៈដល់អ្នកបួសបានអត់ផ្ទះដល់យើងចេះតែនឹងអត់ដាច់អូយខ្ជិលខ្ជិលខ្ជិលខ្ជិលយូរយូរទៅរៀនធូនតិចតិចខ្ជិលអស់លីងហើយគាត់ស្មានថាគាត់នឿយណាយមែនទេនឿយណាយមែនទេគាត់មានលុយកំបងឆក់មកនៅជាប់អត់ជាប់អត់ជាប់ហើយបើនៅជាប់ទេខ្ញុំថានឿយណាយអានឹងខ្ជិលទេ ច្រឡំធัวហ្នឹងហៅថាច្រឡំធัวប្រតិកម្មធัวព្រះអង្គមានតែបរិញ្ញដូចដូចពាក្យព្រះអង្គបរិញ្ញថាបុគ្គលឯណា ការដែលខ្លួននៅក្មេងកម្លាំងដើមដៃដើមជើង នៅមានហើយ មិនប្រឹងប្រែងកពួនទ្រពសម្បត្តិទុកលុះពេលដែលចាស់រមែងចាស់ដូចកុកចាស់ក្នុងបឹងភក់ដែលរីងទឹកអស់ត្រីហើយយើងបំប្រឹងពីក្មេងដល់ចាស់ទៅវាធ្វើអីកើតទៀត ណាស្រុកនេះសំណាងឯចាស់ទៅមានរត់គេចាំបើយ៉ាងណាក៏វាមិនដូចយើងប្រឹងដែរហ្នឹងចាយនៅមានកម្រិតចឹងអាគេចាំហ្នឹងមែនទេហ្នឹងហើយមិនដែលអ្នកចាយលុយចាស់ណាខ្លាចជាសិទ្ធិកើតទេហ្នឹងអឺ ដូចញោមលើកឡើងវាវាចឹងដោយសារយើងរងថ្ងៃវាវាពាក់ព័ន្ធរឿងអាពិធីច្រើនពេកដល់ចឹងទៅអឺពាក្យមែនទែនអត់យល់សូម្បីតែពាក្យយើងសោតបើសិនជាយើងយល់គ្រប់ពាក្យដែលយើងដែលយើងសោតហ្នឹងល្អមែនទែនឧទាហរណ៍តែយើងសោតតែអ៊ីតេបិសោភគវេអរហង្គមានន័យថាម៉េច គាត់យល់តែអ្នកមោតាសៈអបីចប់ហ្នឹងគាត់យល់ប៉ុណ្ណឹងហ្នឹងមិនដឹងថាយើងល្អប៉ុណ្ណាទេប៉ុន្តែភាគច្រើនសូត្រអត់យល់សូត្រអត់យល់ដូចយើងទៅខំទន្ទិញអាពាកបរាំងសេះឬក៏ពាកអាដេញភាសាមួយដែលយើងប្រែអត់កើតចឹងណាបែរខាងថាអើយើងវាមានប្រពៃណីសូត្រធម៌ទៅវត្តអីចេះលមមមទៅចេះពុទ្ធគុណធម្មគុណសង្ឃគុណអីប៉ុណ្ណឹងទៅបានហើយ ខ្ញុំកណាថាមកសក់ហ្នឹងបើសិនជាមិនចេះធម៌ទៅស្ងៀមស្ងៀមអញ្ចឹងតើក្នុងដូចថាក្នុងវត្តហ្នឹងមិនស្ងាត់បើបើបើមកសក់អត់ចូលធម៌អឺមកពីយើងមកពីយើងទម្លាប់អញ្ចឹងបើយើងទម្លាប់ថ្មីមួយទៀតកុំយកសោតធัวច្រើនពេកយើងយកការសន្តានាធัวហើយនឹងហើយយើងអនុវត្តវិញឧទាហរណ៍ថាឥឡូវយើង យើងនិយាយធေါ်អាខ្លះទៅអប់រំចិត្តខ្លះទៅចំណាយពេលស្មានរៀបចំរៀបចំថ្ងៃក្រោយតែយើងចំណាយពេល10 20នាទីយើងសមាធិឬក៏ស្អីស្អីវិញឲ្យវាទៅជា action វិញព្រោះសូធរហ្នឹងយើងមិនបាច់បាច់ចោលទាំងអស់ឲ្យចេះតែពុទ្ធគុណធម្មគុណសង្ឃគុណអីតិចតួចប៉ុណ្ណឹងទៅអឺតេបិសោស្វាខាតោសុបដិបណ្ណោអីចឹងទៅណា ប្រាប់ពាក្យកាប់ឃ្លោងច្រើនកុំសោតច្រើនពេកខ្មែរឈប់តែងដោយសារអញ្ចឹងខ្មែរគិតយូរយូរនៅក្នុងអឺប្រសូតមួយព្រះអង្គសម្ដែង ពីអន្តរធានធัวអន្តរធានធัวមែនទែនហ្នឹងវាមានចំណុចមួយវាមានច្រើនទៀតប៉ុន្តែចំណុចមួយហ្នឹងព្រះអង្គថាគេចូលចិត្តស្ដាប់ តែពាក្យអ្នកប្រាជ្ញគេមិនចូលចិត្តរៀនធัวមែនទែន ជឿចិត្តយកពាក្យអ្នកប្រាជ្ញយកមកនិយាយយើងលើកអ្នកប្រាជ្ញនេះអ្នកប្រាជ្ញនោះអីសាមញ្ញសាមញ្ញអាខួរក្បាលរាក់រាក់ហ្នឹងណាវាមិនមែនជាចំណិតនៃការត្រាស់ដឹងហ្នឹងយកមកវិភាគដូចលោកប្រហែលថ្ងៃចឹងសំបីសំដែងធនឈប់ទាំងលើកពាក្យព្រះមកនិយាយទៀតជួនកាលលើកអារីស្តូតទៅលើកអ្នកប្រាជ្ញនេះទៅធ្វើគេដូចណាស់ណាស់ចឹងណាប៉ុន្តែពិតពាក្យអស់ហ្នឹងព្រះអង្គសំដែងហើយប៉ុន្តែខុសគ្នាព្រះអង្គសំដែងវាចេញពីបតីដ៏បរិសុទ្ធវាមិនមែនគ្រាន់តែរបៀបសំហេតុផលទេ វាជា general ហើយដូចញាតិញោមរាល់ថ្ងៃអ្វីដែលគូចេះហ្នឹងក៏អត់សូវចេះទេឧទាហរណ៍ថាឥឡូវស្អីជាកុសលពិតស្អីជាអកុសលពិតអត់ទៅរៀនអាហ្នឹងទេទៅរៀនឲ្យតែមានចាស់ចាស់តែង ជាកំណាប់កាបឃ្លោមមកជាអនុមគ្នាតែងណាដូចដែលជះខ្ញុំសាងសម្អិតសម្អាងអីមានធោះពុទ្ធណាសើចាស់ចាស់ពីមុនក៏តែងហ្នឹងហើយយើងច្រឡំថាធោះអស់លីងហើយ ចាស់ចាស់តែងដែរអាត្មាក៏តែងដែរឧទាហរណ៍ដូចគោដំប្រវត្តិអាត្មាតែងដែរណាអឺហោឧបមាគុណរតនត្រ័យ22អាត្មាតែងអាត្មាសូទៀតអាត្មាចេះគិតរីតិចថ្ងៃក្រោយគេថាធัวទៀតទៅអាហ្នឹងតាំងតាំងពីហ្នឹងមកនេះហ្នឹងតាំងពីហ្នឹងមកអាត្មាអាត្មាឈប់តែងរហូតអាត្មាឈប់តែងដូច អ្នកមោតាសៈពាក្យប្ររពកិច្ចការសំគ្រប់សុពុទ្ធសាសនាមកអ្នកតែហ្នឹងមួយភគវៈតោគុណអីអីអីអីប៉ុន្តែតែងតែងបញ្យលទេឲ្យយល់បើយើងមិនយល់មិនចាំក្នុងហ្នឹងសូត្រប៉ុណ្ណឹងមកឲ្យអង្គុយគិតទៅឃើញឧទាហរណ៍អីអ្នកមោតសៈពាក្យប្ររពកិច្ចការសពគ្រប់ក្នុងពុទ្ធសាសមានត្រឹម3យ៉ាងប្រកបច្បាស់អីអីទៀតភគវៈតោមើលរហតោ មោទសៈភិក្ខវៈតោគុណទី1អានឹងតំណាងឲ្យអឺករណាគុណហ្នឹងណាអរហតោព្រះរហន្តសំដៅដល់សភាពបរិសុទ្ធវិសុទ្ធិគុណហើយនឹងសម្មាសម្ពុទ្ធស័កតំណាងដល់បញ្ញាគុណអញ្ចឹងគាត់ថាបើពិបាករៀនពេកបានខ្មាតគាត់តែងឲ្យឲ្យយល់អានោះហ្នឹងមិនមែនថាយើងសូត្រនមោតស័ក3ចប់វាអត់កើតបន់ដល់ទៅសូត្ររបស់អាត្មាតែងវាកើតបន់មិនមែនទេតែអាត្មាតែងហ្នឹងតែង ខណៈចង់ឲ្យថាតែនៅក្នុងអាក្នុងនមោតាសៈ3ហ្នឹងវាមានន័យថាម៉េចហ្នឹងហើយងាយចាំដូចគោដំប្រវត្តិអញ្ចឹងក្រោយលោកយើងវាភ្លេចអាត្មាតែងថាអឺប្រសូតឆ្នាំណាអីឆ្នាំណាឲ្យវាទៅជាចង្វាក់សម្រាប់សូតទៅវាវាចាំចាំដល់ព្រះអង្គប្រសូតឆ្នាំណាបរិណពានឆ្នាំណាអីអីហ្នឹងគោបំណងធ្វើប៉ុណ្្នឹងឯងមិនទៅសូតហ្នឹងបានបុណ្យទៅនិព្វានទេគាត់ឲ្យចាំតា Mm-hmm. ប៉ុន្តែយើងវាពាក់ព័ន្ធនឹងវត្តអារាមពាក់ព័ន្ធប្រពៃនេះយើងចេះល្មមល្មមសម្រាប់សូត្រទិញទួចពុទ្ធគុណធម្មគុណសង្ឃគុណហ្នឹងទៅក៏វាល្អដែរអង្គុយកុំឲ្យនៅមាត់ស្ងៀមតែប៉ុណ្ណឹងដែរថាដែលដែលថាសូត្រទៅស្រាប់តាវាប្រសើរអញ្ចេះអញ្ចឹងបើមិនអញ្ចឹងចាស់ចាស់ដែលគាត់សូត្រតាំងពីក្មេងមកហ្នឹងគាត់ឃើញធัวបាត់ហើយហ្នឹងហើយសាសនាយល់ថាអញ្ចឹងដល់ចាស់គ្រូថាយើងយើងសូត្រយើងចេះហើយយើងឲ្យយល់ផង ហ្នឹងហ្នឹងយល់អត្តន័យហ្នឹងឧទាហរណ៍មិនអាក្រក់ទេ នៅក្នុងធម៌ឧទាហរណ៍សន្តិដ្ឋិកោណានៅក្នុងស្វខាតោមានពាក្យមួយថា សន្តិដ្ឋិកោជាធម៌គឺអរិយបុគ្គលនឹងដឹងពិតឃើញពិតដោយបច្ចវេខណៈញាណបើយល់ច្បាស់តាពាក្យហ្នឹង គឺកុហកយើងយើងលែងជឿបាត់ហើយ ប៉ុន្តែហេតុអីបានញាតិញោមសូត្រតាំងពីក្មេងមកឲ្យតែគេកុហកថាប្រកែនេះប្រកែនោះព្រះផុសនេះព្រះផុសនោះគាត់ចេះតែជឿគេហ្នឹងមកវាអត់យល់អាហ្នឹងបើយល់ឈប់ទៅជឿអាហ្នឹងហ្នឹងហ្នឹងហើយនេះដូចដូចយើងចេះសូត្រមេលេខហើយយើងអត់ចេះធ្វើប្រមាណវិធីអញ្ចឹងណាហ្នឹងអឺវាវាជួយគ្នាសញ្ញាអាការសូត្រ គឿងប្រើសញ្ញាគឺការចងចាំសញ្ញានឹងក៏វាអាចជំនួយដល់បញ្ញាដែរបើសិនបើយើងយកវាមកប្រើឲ្យត្រូវឧទាហរណ៍ដូចមកលើកថាអឺនៅក្នុងគុណពុទ្ធ10យ៉ាងតេបិសោភគវេអរហង្គព្រះនាមវិភាអង្គនោះទ្រង់ពនាមថាអរហង្គព្រោះព្រះអង្គឆ្ងាយចាកសឹកសត្រូវពោលគឺកិលេស ព្រមទាំងវាសនាគឺការយកប្រយោគនិងវិច័យប្រយោគអញ្ចឹងយកពាក្យហ្នឹងយកមកគិតអឺស្អីគេកិលេសអីគេកាយប្រយោគស្អីគេវិច័យប្រយោគអញ្ចឹងបានអាចាំហ្នឹងវាយកយកមកវិភាគបានដែរអស់ជួយដោះស្រាយរឿងវិច័យប្រយោគនិងហ្នឹងហើយបើយើងអត់ចាំអីសោះក៏យើងមិនដឹងវានិយាយអីគេដែរហ្នឹង ហ្នឹងប៉ុន្តែ ដូចរហងៃញាតិញោមសូត្រដល់អត់វិភាកក៏ក៏អត់ដឹងអីដែរហ្នឹងហើយឆ្ងាយចាកសឹកសត្រូវពោលគឺកិលេសអញ្ចឹងកិលេសនឹងជាសត្រូវរបស់អ្នកបដិបត្តិធម៌អ្នកបដិបត្តិធម៌លោកអត់ដែលគិតថាអ្នកដតីជាសត្រូវរបស់លោកឯងសត្រូវរបស់អ្នកបដិបត្តិធម៌គឺកិលេសក្នុងចិត្តរបស់លោកឃើញទេលោកត្រូវតស៊ូព្យាយាមយកឈ្នះខ្លួនឯងព្រោះចិត្តអាក្រក់ខ្លួនឯងនេះគឺ មិនងាយនរណាយកឈ្នះបានទេអាហ្នឹងងាយឈ្នះអាហ្នឹងហើយព្រះអង្គឈ្នះកាយប្រយោគនិងវិច័យប្រយោគទៀតប្រយោគប្រែបានច្រើនយ៉ាងប្រែតការប្រកបជាយាមអីចឹងប៉ុន្តែក្នុង ទីនេះវិច័យប្រយោគនឹងជាវាសនាព្រមទាំងវាសនាគឺកាយប្រយោគនិងវិច័យប្រយោគវាសនានឹងយើងយកមកប្រើក្នុងន័យមិនត្រូវទៀតកាលណាយើង អឺវាសនាអាក្រក់វាសនាល្អហ្នឹងយើងសំដៅដល់សំណាងទៅវិញហ្នឹងវាសនាប្រែថាទម្លាប់មិនមែនប្រែថាសំណាងទេពាក្យថាវាសនាហ្នឹងវាសនា គឺកាយវិយោគនិងវិច័យទម្លាប់តាមកាយទម្លាប់តាមវាចាឧទាហរណ៍ថាយើងធ្លាប់តែភ្ញាក់កដុំឆែបអីចឹងណាអោយតែភ្លេចភ្លេចខ្លួនកដុំឆែបទៀតភ្លេចភ្លេចខ្លួនកដុំឆែបទៀតវាធ្លាប់អាធ្លាប់ដោយពាក្យសម្ដីហ្នឹង មិនសមរម្យហ្នឹងហៅថាវិជ័យប្រយោគវិជ័យប្រយោគដូចខ្មែរក៏មានអាវាសនាមិនល្អដែរនិយាយថាចង់កែឲ្យទៅប្រើពាក្យថាស្លាប់ស្លាប់ឈប់ប្រើពាក្យងាប់អីចឹងណាមនុស្សងាប់តិចតិចងាប់ឯងតែក្នុងចិត្តវាអត់អាក្រក់ទេពេលនិយាយហ្នឹងវាអត់អាក្រក់ទេគ្រាន់តែនិយាយឲ្យស្ដាប់គ្នាបានប៉ុន្តែពាក្យល្អអត់ព្រមប្រើទៅចូលចិត្តប្រើពាក្យមិនល្អអាទម្លាប់មិនល្អតាមវាចានឹងឯងហៅថាវាជ័យប្រយោគ មិនសំដៅដល់កុសលឬអកុសលទេសំដៅដល់ពាក្យសម្ដីណា ដែលវាអត់សមប៉ុន្តែពុទ្ធលះបានអានឹងទៀតអាកិលេសហ្នឹងអស់អាលីងហើយប៉ុន្តែ ព្រះអង្គលះបានអារាល់ពាក្យមិនសមទាំងឡាយហ្នឹងព្រះអង្គអត់អត់មានទេដាច់អស់ទៀតតែព្រះរហន្តធម្មតា លោកអស់ទៅកិលេសក្នុងចិត្តតែទម្លាប់នៅដដែលទម្លាប់ឧទាហរណ៍ មិនមិនជេរគ្រាន់តែពាក្យដូចថាអាក្រក់អីចឹងណាកាលណាយើងនិយាយថាពាក្យជេរត្រូវចេញពីចិត្តអាក្រក់ណាតែពាក្យសម្ដីអាក្រក់ខ្លះជាទម្លាប់ដោយពលិនវច្ឆៈនឹងជួបមនុស្សប្រុសថោកទៀតមានការអីអាទម្លាប់របស់លោកនិយាយលេងតាំងពីដើមមកនឹងស្រីថោកទៀតហ្នឹងណាលោកនៅអញ្ចឹងប៉ុន្តែចិត្តលោកអត់អាក្រក់ទេហ្នឹងហើយអញ្ចឹងអញ្ចឹងជាបរោះនៃផ្លូវហ្នឹងហើយ រស់ខោពីដល់ទៅកាយប្រយោគទម្លាប់មិនល្អតាមផ្លូវកាយឧទាហរណ៍ប្រភ្លិតប្រផ្លើតងាកប្រព្រឹត្តប្រព្រឺតអីចឹងណាទង្បីសេរីបុតហ្នឹងក៏អត់អត់អស់ទម្លាប់នឹងដែរមានពេលខ្លាំងលោកដើរដើរឃើញអង្វះទឹកលោកលោកផ្លោតបានព្រះអង្គថាមិនតន់អស់ជាតិស្វាពីមុនធ្លាប់កើតស្វាអឺតែចិត្តលោកនឹងអត់អាក្រក់ទេ លោកក៏មិនលេងអីដែរដូចថា ដល់ឃើញលោតណាលោតអត់ឆ្លង ធម្មតាកន្លងធម្មតាលោតលោតផ្លោតអញ្ចឹងទៅនឹងទម្លាប់ដែលមិនសមតាមកាយហៅថាកាយប្រយោគព្រះអរហន្តក៏មិនតន់អស់ដែរលោកយ៉ាគ្រូអាទម្លាប់អញ្ចឹងចឹងអត់អស់ហេព្រះអរហន្តក្រៅពីពពុទ្ធមានតែពពុទ្ធទេដែលអស់អលិញអញ្ចឹងបានពពុទ្ធទ្រង់មានដំណើរយាងយាសដូចតម្រៃយើងមើលតម្រៃមកទូបីភ័យយ៉ាងណាក៏ដោយក៏មិនលះបង់អាអាគេហៅថាយាងយាសណា នឹងយល់យល់យល់ធំតាមតំណារត់ក៏នៅតែត្រង់ទៅមុខដែរតម្រៃហើយព្រះអង្គអត់ដើរលឺណាគេហៅហេងាកចឹងត្មងឯណាស្អីក៏ដល់ក៏មិនអាចមកបញ្ញាក់ព្រះអង្គបានព្រះអង្គត្រូវឈប់ហើយព្រះអង្គងាកទៅទាំងខ្លួនតែម្ដង ដោយមានស្មារតីគ្រប់ពេលចឹងហើយបានចាស់ចាស់និយាយភ័យថាគោម៉ែនឹកកូនដូចច្រវាបដិញ្ញ កូននឹកបែម៉ែវិញដូចព្រះបែក្រោយពពុទ្ធអត់ងាយបែក្រោយតែព្រះអង្គថាតណាតនឹងមិនថាស្លងគឺព្រះអង្គពិចារណាហេតុសពគ្រប់បានព្រះអង្គទៅហើយបើថាហេតុដល់ព្រះអង្គបកសិនមានរឿងសំខាន់ណាបានព្រះអង្គបកបកក្រោយមិនទៅដល់គោលដៅណាហ្នឹងមានហេតុអីសំខាន់ណាប៉ុន្តែយើងគាត់ហេអាហ្នឹងងាកក្លេកកឡោតចេះតែពុទ្ធអត់ទេអញ្ចឹងព្រះអង្គលះអា កាយវិការដែលមិនសមរម្យទាំងអស់នឹងទៀតហៅថាលះបង់នៅវាសនា វាសនានឹងប្រែថាទម្លាប់ទេ មានកូនមិនបាច់ដាក់ឈ្មោះវាសនាសម្ដៅសម្ដាង ល្អទេព្រោះថាចឹងបានសម្ដាងល្អអីក្នុងន័យសម្ដាងល្អដាក់សម្ដាងទៅហ្មងទៅតែវាសនានឹងអត់ប្រែថាវាសម្ដាងទេហ្នឹងបើពាក្យខ្មែរយើងយើងយកន័យអីអនិច្ចាភេត្រាវាសនាអភ័ព្វអីណា វាសនាយើងសំដៅដល់សំណាងជាអីទៅវិញប៉ុន្តែពាក្យថាវាសនាមានទេប្រែថាទំលាប់ហ្នឹងស្ងប់អស់ហើយចាព្រឹងវាអត់ចូលអត់លេងសើចអត់មានដំណីអាក្រក់អីអីសើចក្អាកក្អាយអីលោកអត់មានទេព្រះរហន្តគ្រាន់តែញញឹម តែនៅកាយវិការមិនសមរម្យខ្លះនេះជាទម្លាប់ជាប់មកនឹងយេរុមដែលអ្វីដែលអាត្មាចង់ផ្ដល់ឲ្យពុទ្ធបរិស័ទរាល់ថ្ងៃនេះគឺចង់ផ្ដល់ឲ្យការយល់ដឹងមុនការចេះចាំធម៌នៅពេលដែលយើងចេះចាំហើយយើងចង់ចាំអីដែលចាំអីដែលដែលវាមានប្រយោជន៍ដល់ការយល់របស់យើងទៀត ឧទាហរណ៍ថាក្នុងនាមជាជាពុទ្ធបរិស័ទនឹងដែលក្នុងនាមថាជាពុទ្ធបរិស័ទល្អនឹងត្រូវមានលក្ខណៈប្រមាណយ៉ាងអានឹងគូចាំមកចង់ឲ្យទៅចាំអញ្ចឹងឧទាហរណ៍ថាទី1សទ្ធាហោតិយើងបាច់ថាពាក្យបាលីក៏បានណាទី1គឺត្រូវមានសទ្ធាច្បាស់លាស់សទ្ធានឹងគឺការជឿជាក់ទៅលើអំពើកម្មរបស់ខ្លួនឯងមានលក្ខណៈ3យ៉ាង កម្មសទ្ធា និយាយពីកម្មវិបាកសទ្ធានិយាយពីវិបាកគឺផលរបស់វាហើយនឹងកម្មសកតាសទ្ធាមានន័យថាអំពើហ្នឹងវាផលិតទៅតាមកម្មដែលបានកសាងហ្នឹងហើយមួយទៀតតថាគតពោធិសទ្ធាណាជឿជាក់ទៅលើការត្រាស់ដឹងរបស់ពុទ្ធនឹងមានពិតប្រកបមែនមិនមែនបង្ខំឲ្យជឿទេគឺដោយសារយើងពិសោធន៍13នេះសិន យើងរៀនទ្រឹស្ដីរបស់ព្រះអង្គសិនយើងពិសោធន៍សិនបានយើងដឹងថាយើងអត់តន់ប្រពុតមែនប៉ុន្តែក្នុងចិត្តយើងយើងទុកចិត្តថាមានប្រពុតមែនដោយសារអីព្រោះរូបមន្តដែលយើងពិសោធន៍ទៅមានប្រកបមែនហើយទី2បន្ទាប់ពីយល់ហេតុផលច្បាស់ហើយជ្រះថ្លានឹងសេចក្តីល្អឃើញទេហៅថាសិលវាហោតមានសិលមានសិលមានសិលមានន័យថា មានសេចក្តីល្អនៅក្នុងចិត្តសិលហងៃគេនិយាយថាសិលសិលហ្នឹង យើងនិយាយពីភ្លេចសិលរហូតទៅសុំសិលរាល់សិលប៉ិនសិលហៅតែប្រកដីហ្នឹងហើយទម្លាប់ដែល ថ្ងៃសិលទៅរសាសិលហ្នឹងវាជាប្រពៃណីទេតែអ្នកដែលជ្រះស្រាលនឹងសិលសម័យពុទ្ធជ្រះថ្លាពេលណាសមាទានពេលហ្នឹងហើយដាក់ជាប់នៅក្នុងចិត្តនៅក្នុង ការប្រព្រឹត្តរាល់ថ្ងៃទៅមកនឹងសមាធិអារម្មណ៍ណាជាចេតនាសិលកើតឡើងហើយទី3 អតអកោតហលមង្គលិកហោតិហ្នឹងគឺថាមិនជឿមង្គលផ្សេងផ្សេងមង្គលសំដៅដល់ពិធីពិធីកម្មដែលគេថាធ្វើអញ្ចេះទៅបានសុខធ្វើអញ្ចេះទៅបាន សុខធ្វើពិធីនេះទៅបានសុខអត់ជឿទេព្រោះបានយល់ហេតុផលពីអាទី1មកប៉ិនយើងរាល់ថ្ងៃយើងមើលមើលបរិស័ទយើង99.9% ខាងពុទ្ធសាសនាដែលយល់ថាធ្វើពិធីនេះទៅបានសុខធ្វើពិធីនេះទៅដាច់គ្រោះមិនជាទូនទីបបោសត្វទេនេះចំណុចចឹងចឹងដែលអាត្មាចង់ឲ្យចាំហ្នឹងណាធ្វើពិធីនោះបានសុខសូត្រមន្តដោះគ្រោះមានគ្រោះទៅកាត់គ្រោះឃើញស្រោចទឹក 7វត្តបោកអមបោកអីហ្នឹងអាបោកអមបោកអីទៀតអាឃើញនំពេញតែលោកចាស់គ្រូបើកណាយល់ថាធ្វើអញ្ចឹងទៅធ្វើចាស់ប៉ុន្តែក្រោយពីនោះសាងខ្លួនឯងឲ្យយល់ឡើងវិញដូចកណាយល់មកពីនឹងវិញតាលោកចាស់គ្រូទេអាហ្នឹងពីមុនវាមានអីទៅយល់លោកចាស់គ្រូអាមិនតន់យល់គេមិនរាប់ទេអាហ្នឹងហ្នឹងហើយកាលតែមិនតន់យល់យើងអត់រាប់ទេសំបីតែព្រះរហន្តខ្លះពីមុនធ្វើប្រទេសប្រដាសជាងយើងផង ឧទាហរណ៍ដូចជាមពូកាជីវកចឹងជាមពូកាជីវកកាន់ទៅស៊ីលមុខអស់55ឆ្នាំ ហើយគេមកសរសើរទីព្រះអរហន្តក៏តាំងខ្លួនឯងធ្វើព្រះអរហន្តអស់55ឆ្នាំដល់ជួបព្រះអង្គព្រះអង្គសម្ដែងពយល់ការពិតទៅក៏បោះបង់អានឹងចោលទៅថាអង្ការនឹងគេអត់រាប់ទេណ៎អត់តយល់អត់តរាប់ទេអានឹងឆាចោលណាធ្វើម៉េចវាវែងគ្នាមានចង់អញ្ចឹងណា អញ្ចឹងបានព្រះអង្គសម្ដែងថាយោចៈពុពេប្រមាទចិត្តថាអ្នកណាប្រមាទហើយកាលពីពេលមុន កាលពីពេលមុនប្រមាទអត់ដឹងអីធ្វើខុសអីហ្នឹងបច្ឆាសោណាប្រមាទចិត្តលុះពេលក្រោយ ខ្លាយជាមនុស្សមានស្មារតីឈប់ប្រមាទធ្វើត្រូវវិញធ្វើល្អវិញបងថាសោម៉ាំងលោកាំងពភាសយៈបុគ្គលនោះឈ្មោះថាញ៉ាំងនៅជីវិតនេះឲ្យភ្លឺស្វាង អភិមុតតោវិចន្ទមេប្រៀបដូចជាប្រច័នរួចចាក់ពពកពីមុនភ្លៀងអីចឹងវាវាបាំងចិត្តមែនប៉ុន្តែរាំងភ្លៀងទៅវាភ្លឺវិញចឹងអញ្ចឹងអាពីមុននោះអត់រាប់ទេប៉ិនភ្ងាមែនទេណាមិនមែនគ្រាន់តែសុំទោសយកអេទេអ្នកខ្លះឃើញសុំទោសខ្ញុំខុសខុសទីបំផុតធ្វើដែរអាហ្នឹងមិនមែនភ្ញាក់មែនភ្ងាមែនអញ្ចឹងអត់រាប់ទេអាពីមុនហ្នឹងទុកឲ្យកម្មចាត់ចែងចុះ យើងអត់ប្រកាន់នេះយើងទៅជួយមនុស្សធ្វើតែឲ្យមនុស្សផ្ងាឈប់ប្រព្រឹត្តខុសតទៅទៀតចាពីមុនហ្នឹងល្មិចទេអាហ្នឹងតាមច្បាប់តាមអីគេដាក់ទៅមានច្បាប់មានអីតើប្រទេសយើងមានចាំបាច់ទៅថែមអីឲ្យគាត់អារិគាត់កែខ្លួនហ្នឹងនៅបចោគាត់ស្អីទៀតហ្នឹងហើយបើថាគាត់ត្រូវជាប់គុក3ឆ្នាំអាហ្នឹងអើធ្វើម៉េចទៅតាមហ្នឹងទៅ នោះហើយប៉ុន្តែសំខាន់យើងជួយមនុស្សហ្នឹងឲ្យដឹងខ្លួនតែប៉ុណ្ណឹងអមួយទៀតដើម្បីបច្ចៈអានឹងទួលនទីរបស់កុហកតែព្រះអង្គសំដែងមួយទៀតហ្នឹងកម្មង្បច្ចេតិណូមង្គលំមានន័យថាឲ្យយើងបដោតតែទៅលើការងាររបស់យើងថាតើយើងពុកធ្វើអីវានឹងផលិតផលទៅតាមអ្វីដែលយើងផលិតហ្នឹងយើងចង់ចេះអង់គ្លេសយើងរៀនអង់គ្លេសទៅយើងចង់ចេះចិនមិនដើមរៀនចិនទៅ ចង់ចេះលក់នំប៉័ងរៀនដុតនំប៉័ងទៅមែនទេចង់ទៅធ្វើ lawyer រៀនច្បាប់ទៅធ្វើបដោតទៅលើអាហ្នឹងអត់ឲ្យទៅយកពិធីមកធ្វើទេគេណាកម្មងបច្ចេក no មានកលៀង no ស្មើគ្នាមកអង់គ្លេសដែរ no ឥឡូវហ្នឹងបែរអត់ទេអត់មាននឹងអត់មានថាយទូបនចេះបានចុះបានអត់ទេអត់មានទេអញ្ចឹងអាមេតិកាអញ្ចឹងអញ្ចឹងដែលយើងគួរចាំដែរគួរយល់គួរចាំចាំឲ្យយល់ទៀតណា ហ្នឹងល្អមានគ្រូបង្ហាក់ហ្នឹងហើយហោហើយដល់ពេលធ្វើជាបែបសរណៈធ្វើនៅក្នុង តែបុគ្គលអ្នកមានសិលខ្ពង់ខ្ពស់ដែលយើងធ្វើជាសរណៈនោះណាធ្វើដោយសេចក្តីគោរពនឹងមិនមែនទៅគោរពអ្នកតាមិនមែនទៅគោរពខ្មោចមិនមែនទៅគោរពព្រាយមិនមែនទៅគោរពអីទេយើងបូជាចំពោះតែអ្នកមានគុណធម៌ពិតប្រាកដ ហ្នឹងគឺលក្ខណៈបូជាចុងក្រោយហើយអីបានអញ្ចឹងកាលណាយើងទៅគោរពបុគ្គលអ្នកមានគុណធម៌ពិតប្រាកដយើងប្រកាសជាបានអ្វីអ្វីដែលល្អល្អជាងនឹងហើយញាតិញោមចូលចិត្តធ្វើសាវកបោះខ្មោចហ៎ខ្មែរយើងរាល់ថ្ងៃដូចរស់នៅមួយខ្មោចថ្មមើលពេលថ្ងៃសិលទៅមើលមុខវាំងទៅមើលតាបងកញូងទៅមើល បញ្ញានៅរងឹតចឹងហ្នឹងហើយហ្នឹងឯងហើយទៅសួរពួកគាត់មិនសិតតែចេះសូត្រធម៌ភាកច្រើនសិតតែចេះសូត្រធម៌ហើយឥឡូវនឹងយកធម៌ល្អល្អទៅធ្វើពិធីផ្ដេសផ្ដាស់ដូចបនឆាកមហាបាងស្គលអាត្មាកំពុងនិយាយគឺខឹងអាត្មាពេញប្រទេសថាតានេះមេរៀនរបស់ព្រះអង្គសំដែងដើម្បីឲ្យមនុស្សរៀនវឹកហាត់ កាយវិជាចិត្តដកខ្លួនចេញពីអាគប់ទោសកំហុសប៉ុន្តែយើងយកអាមេរៀនដ៏ល្អហ្នឹងអ្វីដែលព្រះអង្គសំដែងដ៏ល្អហ្នឹងទៅធ្វើអាហ្នឹងឯងដែលដែលព្រះអង្គថា ថ្ងៃក្រោយទៅក្នុងសុបិននោះនឹងយកភាជមាសយកទៅដាក់របស់ជូប្អូនយកទៅដាក់របស់ស្អុយលលួយ មានន័យថាយកអារបស់ហ្នឹងទៅរកអាលៀបសការៈអញ្ចឹងចឹងសំបីយកធម៌មកសំដែងអញ្ចឹងក៏មិនបាច់ទៅសូត្រទេសំបីមកសំដែងប៉ុន្តែក្នុងគោលបំណងដើម្បីរលៀបរសការៈអាហ្នឹងព្រះអង្គថាក៏ជាការបំផ្លាញធម៌ដែរស្មើនឹងយក ភាជមាសទៅដាក់របស់ប្អូនរបស់ស្អុយអញ្ចឹងភាជមាសហ្នឹងសំទៅដាក់របស់ល្អទេបដូរចំនួនមកវិញគឺសទ្ធាពិតប្រកបការជ្រះថ្លាពិតប្រកបការយល់ដឹងពិតប្រកបធัวហ្នឹងបង្ហាញដើម្បីបើកយកនៅការយល់ដឹងពិតប្រកបពីបរិស័ទមកវិញអាត្មាឥឡូវបើនិយាយពីសោធរចាញ់គេដាច់ ប៉ុន្តែបើចង់ស្រោចទឹកធ្វើដោយលោកតានេះអាត្មាធ្វើបានបើបើអាត្មាបើកកន្លែងស្រោចទឹកវិញប្រហែលជាដាច់ណាស់ដាច់ធ្វើតែប្រកែមែនទេគេចាប់តែក្បាលហាករណីខ្ញុំមកទៅនឹងនឹងអាដាក់អាដំបងពីរបីម៉ាត់ច្បាស់ទៅប្រាំងមកចេះតាហ្នឹងលោកចាស់ ជាអ្នកដឹកនាំហើយមិនអាចធ្វើអេអាត្មាសង្ស័យប្រាប់តាមអូថ្លាសាកមើលមួយខែបើកក្រូចទឹកមួយខែបើកសំដែងតួនេះអាណាអង្គគ្រូបរិសាសនានេះតាំងនៅបានដោយសារមានព្រះសង្ឃប្រព្រឹត្តធម៌បរិសុទ្ធអាត្មា មើលទៅកំពង់សោមចឹងណាគេជិះម៉ូតូទាំងលឺល្បីលោកគ្រូយូរហើយស្មានគេស្ដាប់ធัวមកដល់គេសុំខ្សែអត់យល់អវិជ្ជាបានមកមិនយល់ចឹងបានវាពិបាកបាក់ថងថា ព្រះអង្គក៏ពិបាកមិនបាច់ទៅអាត្មាសំបីព្រះអង្គថាពិបាកបញ្យល់មនុស្សឲ្យយល់បាទតែបើគណៈដឹកនាំធ្វើពិធី មនុស្សមកពេញឡើងណានឹងតែហៅថាឥឡូវធ្វើប្រាក់5000អង្គឧទាហរណ៍ឲ្យគ្រប់5000ព្រះភាសាឧទាហរណ៍ពុទ្ធដើមគ្នាចូលលើឃើញញាតិញោមក៏ចំណាយលុយច្រើនច្រើនទៅលើចឹងចឹងណា នឹងឲ្យតែថាអូឥឡូវធ្វើគោងធ្វើពីប្រាក់ធ្វើពីលង្ហិន ធ្វើពីអីដើម្បីលើកសាសនាគេធ្វើនៅណាណាអាគោងប្រហែលម៉ែត្រគេនោះណានិយាយពីញាតិញោមទៅដេកចាំមូសខំអីក៏ទៅពួកគាត់ចង់នៅពៀនហ៎ហើយផ្លូវព្រះអង្គសំដែងវាទៅនៅក្នុងចិត្តរបស់យើងដោយការយល់ដឹងជាបឋមអញ្ចឹងហើយបាន ខ្មែរយើង សម្រេចចិត្តរួ ថាចេះតែថាសម្រាប់ចិត្តរស់អ្នកដឹកនាំដែលល្អអត់បានខ្មែរគិតតាំងពីនឹងទៅឲ្យតែគេសន្យាថាឲ្យអីដល់បានទៅលៀកមែនទេខ្មែរតាំងពីដើមមកឲ្យអីឲ្យតែថាឲ្យអីអានេះដូចថាសត្រូវនឹងវ័យសន្លប់ណាវ័យចំអារស័យភ្លេចហើយគេជះទឹកបន្តិចក្រោបមកវិញកាន់បើកភ្នែកមកគេឲ្យនំប៉ាំងមួយ ដឹងគុណអនុមប៉ាងហ្នឹងឯងតែបើខាត់ក្របវិញភ្លាមគេបញ្យល់ថាដើម្បីឲ្យអាហារបរិភោគនឹងបរិភោគមិនចេះអោះអ្នកឯងត្រូវរៀនដាំចេះចេះចេះចេះអត់យល់ទេអានោះយកអនុមប៉ាងនេះហើយយកស្រាប់ស្រួលហ្នឹងហើយនឹងអាពិធីដូចគ្នាចឹងអាពិធីបរៀនឲ្យមនុស្សព្យាយាមយល់ខ្លួនឯងហ្នឹងនឹងអត់ងាយទៅហ៎ប៉ុន្តែឯងតែចេះចោះឈ្មោះ ទៅសម្ពោត្រៃលក្ខឆាប់ដល់12ទៅព្រូ មើលកាលណានោះនៅពោធិ៍សាត់គេទៅចុះឈ្មោះនៅសម្ពោធត្រៃលក្ខទៅនៅពៀនណាគេចំនួនមានកំណត់អូគេផ្សព្វគ្នា ចំនួន មានកំណត់ចុះឈ្មោះដំបង5000រៀលកាលហ្នឹងថ្លៃដែរណាជិត20ឆ្នាំមុនជាង10ឆ្នាំមុន5000យីឥឡូវចិត្តអស់កន្លែងហ៎បើចិត្តអស់កន្លែងមនុស្សកាន់តែទៅឡើងថ្លៃ30000ម្នាក់ចុងក្រោយ50000នៅតែមានអ្នកចុះទៀតចុះទៅនៅពៀន អញ្ចឹងអញ្ចឹងទៅជួយមិនញោមបងលុយទៅនិព្វានអឺអត់ដែរអានសិទ្ធិធម៌សិទ្ធិមកយល់ខ្លះចឹងបានអាត្មានៅតែនិយាយដដែលដដែលគេថាអាត្មានិយាយដដែលដដែលប៉ុណ្ណឹងនៅតែស្ដាប់ព្រាមបានដោយសារអីដោយសារ អ្នកដឹកនាំទៅផ្លូវនឹងវាច្រើនហើយអ្នកអង្គុយបញ្យលស្អីខុសស្អីត្រូវនឹងវាតិចពួកអង្គុយបញ្យលដូចអាត្មានឹងវាមិនបានលុយទេតែឥឡូវអាត្មាបើកកន្លែងសូផ្លុំសូផ្លុំមានតនិបមកឡូវមែនទេសួរទៅមិនដឹងស្អីទេមានរុំធូបមកគឺគេតនិបគេមិនត្រូវមានរុំធូបមកមែនទេតិចច្រើនមិនដឹង ហ៎វាចាយចូលមកអស់ទៅជឹបជឹបជឹបមកហ្នឹងហើយអញ្ចឹងបានស្មាថាសេរីភាពជឿអីក៏ជឿទៅប៉ិនបើបើបានសុកមែនទេវាមានអីពេលមានបានសុកអីតែយើងយកអានឹងជាទីពឹងនៅភ័យរហូតតែការយល់ដឹងពីសច្ចធម៌របស់ជីវិតទៅវាលែងភ័យថ្ងៃណាថ្ងៃនោះនោះអូធ្វើការធ្វើទៀតទៅ ណាយល់ថាមនុស្សយើងថោកមែនយល់ម្ចាស់គ្រឿងខ្លាយើងឃើញគេឃើញគេជឿជំនឿប្រេះផ្ដាស់ហ្នឹងដែលយើងមិនជឿហ្នឹងគេជឿនឹងដោយសារគ្នានឹងបញ្ញានឹងទៀបជាងយើងអញ្ចឹងយើងមើលទៅដល់ថាគ្នានឹងឆោតប៉ុន្តែយើងក៏ឆោតរបៀបផ្សេងដែរបងណានៅឆោតផ្សេងទៀតហ្នឹងហើយយើងឆោតអាអារៀងចឹងបានស្មាថាល្ងងបែប VIP ហើយណាល្ងង origin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 ខែជុំខែជូរឆ្នាំនេះគេរកឹតម៉ែដល់ពេលបានធ្វើកតញ្ញូម្ដងធ្វើអីទៀតធ្វើហើយហើយដាច់អស់លីងម្ដងធំហើយហើយប្រពន្ធឯណាបរិញ្ញាចឹងបើយើងមានលុយមានកាក់ធ្វើក៏ធ្វើតាមថាអីទៅណាហើយខ្លះគ្នាឡង់ក្រលហេមលហាមហើយទៅពយល់គ្នាឲ្យទៅធ្វើឡង់ពាក់គេរងក្បាល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 មកគាត់និយាយលេងកាលហ្នឹងអត់ជឿគាត់ទេណាហ្នឹងអើតែអូស៊ីអាចចេះហ្មងបនហើយបនរងថ្ងៃបនរងថ្ងៃហើយមិនដល់ចាស់មែនទេបានបានញោមប្រុសគាត់សុំធ្វើទៅគាត់ឲ្យធ្វើទៅប៉ុន្តែគាត់ប្រាប់ទៀតនឹងបើធ្វើឲ្យបនឲ្យឪកុំហួមហូបណាតបាក់ពីអើយធ្វើម៉េចឲ្យអញស៊ីឆ្ងាញ់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 ជូនអាចារ្យមកជូនថ្លៃមេក្រូថ្លៃបាសថ្លៃភ្លេងអស់ច្រើនណាស់ណាបងអស់ហើយចាំម៉ែអើបងសិនហ្នឹងហើយចាំម៉ែមានអីដល់ពេលអាប៉ុននោះវាគៀងជុំបិណ្ឌផងហ្នឹងតែតើកូនកូនមកហើយកូនទៅអីទៀតអស់លុយចឹងបានថ្ម អានិយាយយូរអើយអាមាដល់ពេលយល់ញោមអាមាដល់ពេលទៅនិយាយប្រាប់គាត់អាមាថាចង់ធ្វើប៉ុននេះពិសោធន៍មើលតែមិនចិត្តអត់ធ្វើដល់ពេលយល់អត់ចង់ធ្វើធំដុំអីទេប៉ុន្តែពេលគាត់ដើរស្ដាប់ថ្មយូរយូរយូរយូរទៅគាត់យល់គាត់ថាបាច់រាល់ថ្ងៃលោកកូនធ្វើឲ្យញោមរាល់ថ្ងៃគាត់យល់ណាយល់ចឹងមិនល្អ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 គឺដល់តែចិត្តខ្លួនឯងដឹងថាអូអញធ្វើខុសមែនចំពោះម៉ែឪហើយទៅបាច់ឲ្យណាដឹងណាហ្នឹងដល់អាចារ្យនាំថាហ្នឹងល្អមើលណាប៉ុន្តែនេះទួនាទីអាចារ្យគាត់ធ្វើអញ្ចឹងមិនមែនទៅហាមគាត់ទេព្រោះគាត់ថាបើពិធីហ្នឹងបានបង្រៀនឲ្យកូនហ្នឹងចេះដឹងពីថ្ងៃនងទៅក៏វាល្អដែរចាស់ចាស់គាត់ធ្វើហ្នឹងក៏មិនមែនថាល្អក្រក់សោះទេដោយថា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 ក៏វាល្អដែរកុំឲ្យទៅតែតែអាជីពពេកចាក់ក្នុងកណាទៅទំលាប់ធំជាងច្បាប់ជាងវាបើត្រឹមតែទំលាប់ស្រួលកែទេដែលបើថែមជំនឿក្នុងនឹងទៀតកាន់តែយ៉ាប់ទំលាប់អាអាទំលាប់វាវាមួយណាតែបើបូកជំនឿងប់នៅក្នុងនឹងទៀតអានឹងបើយើងកែយើងងាប់ហ្មងណា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 សំណួររបស់ញោមសួរមិញមុនហេតុអីទេល្បីល្បីនៅតែចង់សឹកកត្តាដែលចង់សឹកនឹងមានច្រើនរឿងញោមណាជាងការចង់សឹកដោយកិលេសខ្លួនឯងជាងកាលតាមវត្តមួយមួយវាមានស្ថានភាពមិនឲ្យលោកបានសុខនឹងមានអញ្ចឹង សួរមើលតាមវត្តមួយមួយឆ្លោះគ្នាតោះគ្នានឹងការលោកពិបាកនៅអាហ្នឹងក៏មានជាងការកិលេសខ្លួនឯងវាគ្មានរឿងអីទេវាស្រឡាញ់ប្រពន្ធហ្នឹងណានិយាយធងធងអញ្ចឹងទៅចង់បានប្រពន្ធចង់បានអីគេដែរនោះណាបានតែចេះតែចង់សឹកលោកលោកភាកច្រើនណាឯមិនចេះចង់ចេះមិនថឹកជួយចេះមានអស់កិលេសឯណាញោម ដូចពេទ្យអញ្ចឹងណាមិនចេះពេទ្យឲ្យឈប់ឈឺណាប្រកាន់ថាអើចេះពេទ្យដឹងថាឈឺនេះដាក់ថ្នាំនេះឈឺនោះដាក់ថ្នាំនោះប៉ិនពេទ្យនៅតែឈឺអញ្ចឹងយើងការព្យាបាលខ្លួនឯងអត់ជាទេយ៉ាងណាមិញកិលេសនឹងនៅវត្ថុជននឹងចេះបណ្ណាក៏ដោយក៏នៅតែវាទាអញ្ចឹង អីមិនមែនតែលោកសម័យឥឡូវចង់សឹកណាលោកសម័យព្រះ ចង់សឹកដែរណាឆ្ងល់អីរឿងហ្នឹងអូវិខណាទៅបួសបួសជាមួយព្រះនៅតែចង់សឹកអាត្មាបានបួសមួយព្រះអត់ចង់ទេតាមមើលបន្តមិនបានបួសមួយព្រះនិយាយយល់លេះទេណាហើយបានព្រះអង្គអត់បន្ទោសទេ អ្នកចង់សឹកចង់អីមកពីមិនយល់នឹងតែហ្មងទេសខ្លួនឯងប៉ុន្តែសួរតែយល់ទេ ពីការវាមិនបានត្រូវដោយអ្នកលក់ថ្នាំមិនបានផឹកថ្នាំអញ្ចឹងណាថ្នាំបកែការពាររោគគ្រប់មុខការពារស្រែងមកខ្លួនឯងស្រែងពេញខ្លួនហ្នឹងក៏មានហ្នឹងចឹងអឺរឿងនឹងអាចមកពីឧបនិស្ស័យនឹងផងមកអំពីសទ្ធានឹងវាទន់ខ្សោយនឹងផងមកពីចង់បានប្រពន្ធនឹងផង ជាចង់សឹកប៉ុន្តែគេសឹកគេមិនថាគេចង់បានប៉ុន្តែគេឈឺភាកច្រើនគ្រូធัวភាកច្រើនហ្នឹងអ្នកសឹកទៅទេសនៅវសក់ភាកច្រើនហ្នឹងយកអាឈឺហ្នឹងយកមកដាក់ពីមុខឈឺចិត្តទេវិញតែការពារកិត្តិយសខ្លួនឯងខ្លាចគេថាគ្រូធัวអីនៅតែសឹកអញ្ចឹងឈឺនិយាយដើមទៀតណាឈឺឈឺចកេះ ឈឺនេះឈឺកាពះនៅមិនកើតទេសឹកមួយម៉ាត់នេះណាគ្រោះថ្នាក់ណាដូចអាត្មានៅតែក្លាហានអញ្ចឹងថាពេលអាត្មាសឹកអាត្មាថាអត់មកពីឈឺទេបើស្រឡាញ់គេឲ្យសឹកប្រាប់ថងមកពីស្រឡាញ់គេបានសឹកនិយាយថងថងដូចភិក្ខុសម័យព្រះគឺអញ្ចឹងមិនបានឯងចង់សឹកមកពីស្រឡាញ់គេ សួរឆ្លើយត្រង់យ៉ាងហេឥឡូវសិតកុហកទាំងអស់ជាពិសេសគ្រូធัวល្បីល្បីពួកកែកុហកជាងញាតញោមធម្មតាញាតញោមដេញគេបញ្ញាមិនតាន់ឈឺ10រាប់សឹងទាំង10ឯអាត្មាលឺមកឈឺតាមពិតព្រះសម្មាសម្ពុទ្ធបញ្ញត្តិរឿងមិនអោយឆាន់ល្ងាចហ្នឹងនាំឲ្យមាន សុខភាពល្អសូម្បីពេទ្យនៅកាណាដាសពថ្ងៃក៏គេឯកភាព ថាការមិនហូបអាហារពេលយប់ហ្នឹងនាំឲ្យសុខភាពល្អ ពីព្រោះពេលយប់យើងហូបសាច់ហូបអីទៅអាហារវាកាពះវាបានធ្វើការគ្រប់គ្រាន់ណាអត់ចេញញើសអត់ចេញអីហ្នឹងកើតជាតិខ្លាញ់កូលេស្តេរ៉ុលច្រើនមែនតើចឹងសូមវអ្នកល្បីល្បីចង់សឹកស្រឡាញ់គេថាស្រឡាញ់ស្រឡាញ់ហ្នឹងថាស្រឡាញ់ទៅហ្មងទៅអស់វាអស់ហ្មងទៅគិតទៅយុះយើងចង់បានស្អីទៀតបើសឹកអីហ្នឹងនិយាយទៅថងថងទៅមានវិណាចាប់ដាក់គុក ចាំបាច់ហ្នឹងកុំតែគាត់ឈឺទេកុំអីគាត់មិនសឹកទេអ្នកចង់បានអាទៅហ្នឹងហើយជុះពេទ្យកពះពេទ្យបេះដូងពេទ្យស្អីហ្នឹងគេធ្វើសម្រាប់ទៅលោកអ្នកបួសយូរឈឺអញ្ចឹងអីនៅអាមេរិកកាំងអីវ៉ាន់ហ្នឹងចេះតែមានហ្មងហើយបើយើងបួសយូរទៅសំដែងធោះយូរទៅគ្រាន់តែឈឺទិញទួចសឹកអស់ហើយជ្រះថ្លាមកពីណាអាណាហ៊ានបួសតាមទៀតបើលឺល្បីតែបួសឈឺចាវិនិច្ឆ័យអ្នកបួសក្រោយគេមិនហ៊ានបួសទេ យើងនិយាយពាក្យហ្នឹងណាញោមសួរអាត្មាទេបើអាត្មានិយាយទាំងអស់ហ្នឹងប្រហែលគ្នាហើយឈឺឈឺឈឺបានសឹកសឹកបាន3ខែយកពន្ធហើយឈឺយកពន្ធកើតដែរគេថាយកមកថែទៅបំរើប្រពន្ធឡើងលហាមនិយាយដើមទៀតណា ឥឡូវឆ្លើយសំណួរញោមទៅញោមមិនអន្តទេសនាល្បីចង់ទៅសឹកថាសឹកវាគ្មានរឿងអីទេរឿងតែប៉ុណ្្នឹងឯងញោមកុំទៅឆ្ងល់100សឹងតែ99.9.9%តែរឿងប៉ុណ្្នឹងឯងគ្មានស្អីទេកាន់ថាអ្នកខ្លះទៅនៅបានយូរបន្តិចទៅអ្នកខ្លះទៅក៏ឆាប់ទៅប៉ុន្តែពេលសឹកលេះនេះលេះនោះគ្រប់ទៅមុខនឹងឯង ប៉ុន្តែព្រះអង្គសំដែងឲ្យវាគ្មានស្អីគ្របដណ្ដប់ចិត្តបរោះជាងសម្លេងស្រីគ្មានស្អីគ្របដណ្ដប់ចិត្តបរោះជាងក្លិនស្រីស្រីគ្មានអីគ្របដណ្ដប់ចិត្តបរោះជាងរូបស្រីស្រីវាគ្មានញៀនរបស់ពុទ្ធក៏រមឃើញលោកក្តៅយវរក៏ដោយសារតែរឿងហ្នឹងគ្មានស្អីទេហើយទៅបន្ទោសលោកព្រះអង្គមិនដែលបន្ទោសទេមានវិខខខ្លះចង់សឹកអាត្មានិយាយពីវិខខចង់សឹកសម័យព្រះ កាន់ទៅបិណ្ឌបាតមកវិញឆានអត់មានទឹកឆានមានកំមុំចាស់ក្នុងចិត្តវត្តហ្នឹងទឹកឈូមុខហ្នឹងអូទឹកឆាននាងហ្នឹងក៏ថាលបងមុនឆានស្អែកបើមិនមានទឹកឆាននេះឆានឲ្យមកឆានទឹកផ្ទះកណាទៀតមកឯនោះដល់តែប៉ុណ្ណឹងលែងដង ទឹកដាក់ពីងឆានបាយហើយមកឆានទឹកផ្ទះនាងហ្នឹងឆានបាយហើយមកឆានទឹកផ្ទះនាងហ្នឹងណាដល់តែ យូរយូរគេមិនគង់ក្រែមកផ្ទះយូរយូរគេមិនគង់ក្នុងផ្ទះបានគេនិយាយលបងមើលក្នុងផ្ទះកណាមានគ្រប់ទាំងអស់ខ្វះតែមួយយ៉ាងខ្វះអ្នកមើលជួយថែឯនោះមកវិញដេកលេងលក់ស៊ីលេងបានកាតុបប៉ុន្តែព្រះអង្គសួរសួរថាម៉េចបានអញ្ចឹងមកពីកាតុប ស្រឡាញ់គេហ្នឹងចង់សឹកវាមិនចង់ហ៊ានថាថាទៅខ្មាស់គេឆ្លើយត្រង់ប៉ុន្តែយើងឥឡូវធម្មកថាអ្នកសឹកទៅទេសហ្នឹងស្មោះត្រង់បានប្រមាណគ្នាហើយឲ្យតែសឹកលឺតែរឿងឈឺវាយើងពិតជាជ្រះថ្លាមែនវាមិនមែនសឹកព្រោះឈឺទេងាប់ហ្មងទៅនៅលោកហ្នឹងក៏បានដែរហ្នឹងមកវាអស្ចារ្យឈឺប៉ុណ្ណឹងហើយក៏មិនសឹកដែរនេះមិនវាអស្ចារ្យ វិអស់ចាទៅអាដេញកុំតែឈឺមិនសឹកទេកុំយ៉ាពាក្យហ្នឹងតែឈឺប៉ុណ្ណឹងហើយពេទ្យគេថាឲ្យតមអស់ចាដូចទេដូចចក្របាលចក្របាលលោកព្យាយាមប្រព្រឹត្តធម៌អត់សឹង3ខែពេលថឹងវិគុណបើមិនសឹងទេបែកភ្នែកហ្នឹងបើមិនបើមិនមិនសឹងទេបែកភ្នែកហ្នឹងលោកថាចាំអាត្មាវិភាសាគ្នាសិន ដឹងលោកវិភាសាគ្នាមិនចាក់ក៏បាលអើយបាឡាអ្នកឯងរឿងអីទៅស្ដាយភ្នែកហ្នឹងក្នុងសង្សារវត្តនេះទៅកើតមកបែកទៅវិញកើតមកបែកទៅវិញហ្នឹងវារាប់ជាអណែកមកហើយហើយរឿងអីបានជាអ្នកឯងទៅស្ដាយភ្នែកប៉ុណ្ណឹងហើយលះបង់សាសនាព្រមចារិយធម៌លោកអត់សឹងបីខែកនេះពេលថៃថាទៅ លោកសុខចិត្តយ៉ាងហ្នឹងវាទៅជាអស្ចារ្យមិនបានទៅខាងទ្រាំបានបានសឹកទៅជារឿងអស្ចារ្យទៅវិញណាអញ្ចឹងអញ្ចឹងបើថាយើងសឹកក៏សឹកទៅប្រាប់គេត្រង់ទៅមកពីវាចេះវាចោះអីចឹងទៅអាចង់ទៅបានប្រពន្ធសោះតែមកពីឈឺនៅតែអស្ចារ្យទៀតចឹងកុំព្រួយអីអាត្មាទៅពេលសឹកអាត្មាប្រាប់ញាតិញោមត្រង់អាត្មាមកពីអាត្មាស្រឡាញ់គេ មកអាត្មាចង់បានប្រពន្ធបានកូន ចាស់បន្តិចទៅគ្មានពីណាប្រកេនចាស់ហានទេដូចជាលោកតាអីមេគុណនៅខេត្តតកែវលើញាតញោមនិយាយប្រាប់ការលោក នៅ ទេសបានមានអីគេចេះប្រកេនគេចេះមុនដល់លោកឈឺរ៉ាំរ៉ៃយូរទៅចង្ហាន់សឹងអត់មានកូនមានអីណាសិស្សគេមកម្ដងកាលយាយយាយយូរទៅទៅរត់ទៅលោកល្បីល្បីទេសនានោះ ដល់លោកទេសឡើងកើតនោះសខៀមញោមម្នាក់ក៏ថាយកស្អីទៅប្រគេនលោកយំលោកជាអនឹករឿងចឹងដែរណាលោកចង់បាន កូនបានប្រពន្ធចឹងទៅមានបាយមិនស្មើអើស្អីចាស់ចាស់និយាយថាម៉េចមានមានមានមានប្រាក់មិនស្មើមានបាយមានញាតទាំងឡាយមិនស្មើគូក្រងនោះបាននិយាយកាន់ជើង លោកសឹកទៅចុះមិនកាន់ថាឲ្យស្មោះត្រង់ទៅសឹកព្រោះអីថាព្រោះនឹងទៅកុំកុហក កុហកវិវិនាសយើងអ្នកប៊ូសអ្នកអីកណ្ដាលយប់សឹកចាប់ផ្ដើមកុហកថាមកពីឈឺកុំរឿងមកពីឈឺរឿងឈឺចិត្តអត់ជាហេតុឲ្យសឹកអើរឿងឈឺកាយមិនជាមូលហេតុឲ្យសឹកទេឈឺចិត្តទេទើបសឹកបានតែមនុស្សមានសទ្ធាខ្លាំងសុខចិត្តស្លាប់ខ្លួនក៏គេមិនសឹកដែរអាហ្នឹងមកសទ្ធាវាខ្លាំងចេះតែបញ្ជាក់រឿងហ្នឹងញោមឆ្ងល់ថាទេសនាចេះដឹងមិននៅតែចង់សឹកថាវាគ្មានរឿងអីតែរឿងកិលេសវាតោងនឹងឯងកុំឆ្ងល់ បើជាសោតាបណ្ឌបុគ្គលមានកលេសណាតោងបានទៅដែរអើលើទៅសំណួររបស់ញោមខាងលើនោះព្រះអង្គថាអេអាចនៅប្រហែលនាទីទៀតម៉ោង10ដែរគណៈប្រហែលជាបាន5នាទីទៀតអង្គគ្រូគណៈណាខ្ញុំមិនរឿងធัวគឺជាវោហានៃការពន្យល់បាទ កន្លែងខ្លះស្ដាប់មើលដូចជាបង្កប់បញ្ជាកន្លែងខ្លះសំដែងទៅលើហេតុផលទៅទេប៉ុន្តែអាស្រ័យទៅលើឧបនិស្ស័យរបស់មនុស្សតើស្ដាប់យល់ឬអត់ពាក្យហ្នឹងគឺព្រះអង្គសំដែងជាមួយនឹងអ្នកកលៈបេតាដែលចូលទៅរកព្រះអង្គគាត់ថាលះហិតលះហើយណាចាស់ហើយទរុនតរីបានព្រះអង្គថាអឺអើយវាលហិតលហៃក្តៅរោលរៀលតែផ្លូវកាយទៅចោះ កុំឲ្យវាក្តៅក្រហាយរលាផ្លូវចិត្តយ៉ាគាត់នោះក៏សុបាយចិត្តថ្វាយគុំលាព្រះអង្គទៅជួបព្រះសិរីបុត្រព្រះសិរីបុត្រញោមជើញទៅជួបព្រះសម្មាសម្ពុទ្ធនឹង បានស្ដាប់ធម៌ខ្លះទេបានខ្លះដែរស្ដាប់រឿងអីចេះបានរាយរាប់ថាព្រះអង្គថាឲ្យញោមនឹងក្តៅ ក្រហាយរលាតែផ្លូវកាយកុំឲ្យក្តៅក្រហាយរលាផ្លូវចិត្ត ហើយញោមយល់ថាម៉េចទេវាអត់យល់ណាបានមកសួរលោកម្ចាស់ណាហើយជួជួព្រះអង្គឲ្យមិនសួរវាភ្លេចសួរតែឡើយសុបាយចិត្តបានលោកពន្យល់ពាក្យថាក្តៅកាហាយរោរាផ្លូវកាយបានហើយកុំឲ្យក្តៅកាហាយរោរាផ្លូវចិត្តរសាប់សោផ្លូវចិត្តហ្នឹងគឺត្រង់ដែលថាមិនចាប់ប្រកាន់រូបហ្នឹងមកជារបស់ខ្លួន មិនចាប់ប្រកាន់វេទនានឹងថាជារបស់ខ្លួនរូបដែលកំពុងតែជារាកំពុងតែត្រុតត្រោមអីហ្នឹងមិនមែនប្រកាន់ថាអញវិនិច្ឆ័យហើយអញត្រុតត្រោមហើយ អត់អត់គិតអញ្ចឹងទេឲ្យឃើញថារូបនឹងឯងវាត្រុតត្រោមរូបនឹងឯងវាជារាទុក្ខវេទនាកើតឡើងហ្នឹងក៏វាជាជារបស់មួយវាកើតឡើងអញ្ចឹងទៅយើងមិននៅក្នុងវេទនាហ្នឹងទេមិនចាប់ប្រកាន់យកវេទនាមកជារបស់ខ្លួនទន្ទឹមថាទៅដល់កម្រិតហ្នឹងនោះ ហើយមិនបានយើងវាគិតទៅអញ្ចឹងវាមិនបាន ថាទំនាញរបស់កិលេសនេះវាខ្លាំងណាយើងទាំងអស់គ្នានឹងដឹងតែស្ដាប់អញ្ចឹងប៉ិនវាទៅអញ្ចឹងវាអត់រួចសោះនៅតែអញឈឺដដែលមិនមកវាចិត្តអញ្ចឹងត្រូវហើយដូចខ្ញុំកណាអាត្មា ធ្លាប់ឧទាហរណ៍អញ្ចឹងយើងប្រឹងណាស់ប៉ុន្តែវានៅតែមកទៀតវារឿងអីដូចអាត្មាឧបមាដូចជារបស់ដែលវានៅចិត្តនឹងផែនដីកាលណាយើងខំលើកវានៅតែធ្ងន់ តែរបស់100គីឡូលើកជាងកាអត់រួចទេយើងលើកអត់រួចទេពីព្រោះអីទំនាញផែនដីវាខ្លាំងបានជារបស់នោះវាធ្ងន់វានៅកាត់នឹងផែនដីបើកាលណាគេយករបស់100គីឡូនឹងទៅឲ្យឆ្ងាយដាច់អំពីទំនាញផែនដីទៅដល់អវកាសទៅដល់អវកាសទំនាញរបស់វានឹងវាឆ្ងាយដល់វាឆ្ងាយអញ្ចឹងទៅតម្លាក់មកទៀតក៏អត់មក ដោយសារអីវាឆ្ងាយនិយាយពីរឿងពីរឿងផែនដីញាតិញោមមិនធ្លាប់រៀនភូមិវិទ្យានឹងដោយស្ដាប់ម្បាឥឡូវយើងមើលដែកឆក់ដែកឆក់វាស្រូបដែកអញ្ចឹងវាមានកម្លាំងណាស់នៅពេលវានៅចិត្តអាដែកមេដែកហ្នឹងវាមានកម្លាំងវឹបទៅដល់មកទោះបីយើងចង់ឲ្យវាវាធ្លាក់ចេញពីហ្នឹងក៏អត់បានដោយសារវាមានទំនេរខ្លាំងនៅពេលដែលយើងយកឆ្ងាយពីវាយកឆ្ងាយពីវាទៅ វាលែងឆក់វាលែងសោបយ៉ាងណាមិញការដើរចេញអំពីការប្រកាន់នឹងគ្មានអ្វីក្រៅពីការអប់រំចម្រើនបញ្ញាទេ កាលណាបញ្ញាកាន់តែយល់ដឹងកាន់តែរលឹកកាន់តែដឹងយូរទៅគឺជាការដើរចេញអំពីសេចក្តីប្រកាន់សេចក្តីប្រកាន់ហ្នឹងវាកើតជាមួយនឹងមោហៈអវិជ្ជាហ្នឹង កាលណាបញ្ញាចូលទៅបំភ្លឺញឹកញឹករឿយរឿយញយញយស្ដាប់ញឹកញឹករឿយរឿយពិចារណារឿយរឿយប៉ុន្តែពិចារណារឿងខ្លួនឯងណាកុំពិចារណារឿងគេណារឿងរៀនធូរដើម្បីលះអញ្ចឹងអញ្ចឹងកុំរៀនពិចារណារឿងគេពិចារណារឿងខ្លួនឯងប៉ុន្តែរៀនធូរភាកច្រើនច្រើនទៅពិចារណារឿងគេឃើញលោកខុសអញ្ចេះឃើញលោកខុសអញ្ចោះប្រកាន់អញ្ចេះប្រកាន់អញ្ចោះពេលណាដោយព្រះអង្គការីកម្មវិធីលើកមកពី ដំបងឡើយមកអញ្ចឹងរៀនជាងការវាមិនមែនរៀនដើម្បីខ្លួនឯងវារៀនដើម្បីឃើញទោសគេអញ្ចឹងចុះគ្មានថ្ងៃរួចចាក់ទេរៀនបដិបត្តិខ្លួនឯងសំខាន់គឺខ្លួនឯងជាងនរណាទាំងអស់ហើយបើថារៀនហ្នឹងអញគ្រាន់បើគេនឹងវាអន់ទេកុំសង្ឃឹមដើរចេញពីលោកនេះកើតកុំសង្ឃឹមឃ្លាតចេញអំពីការខ្វល់ខ្វាយកើតព្រោះវាអត់មានពេលវឹកហាត់ខ្លួនឯងទេហោដូចជាយើងឡើងគីឡូឡើងខ្លាញ់អញ្ចឹងណា ដើម្បីស្រកតម្ងន់មិនមែនទៅប្រាប់ឲ្យអ្នកដតីហ្នឹងវាហាត់ជំនួសយើងណាបើទល់តែយើងរត់ខ្លួនឯងវាលោបខ្លួនឯងវាហាត់ខ្លួនឯងឲ្យវាខ្លាំងទៅមកវាស្រកក្បាលពោះហ្នឹងឲ្យគេធ្វើឲ្យមិនឲ្យគេចាប់ទៅសៃឲ្យក៏វាមិនងាយស្រកទេវាទល់តែប្រឹងខ្លួនឯងលោតខ្លួនឯងដូចគ្នាអញ្ចឹងកិលេសក្នុងចិត្តយើងហ្នឹងគឺថារៀនគឺដើម្បីខ្លួនឯងបិទភ្នែកខ្ចង់ចំពោះតែខ្លួនឯងហ្នឹងតែហ្មងបើកាយវិការស្គមស្គមបន្តិចបន្តិចបន្តិចកុំប្រហែសអាហ្នឹងបានអាច វាសិតជំនួយគ្នាទាំងអស់កុសលជាបច្ច័យនៃកុសលច្រើនច្រើនតទៅទៀតគ្មានអ្វីក្រៅពីការសន្សំកុសលទេកុសលកាន់តែច្រើនយើងមិនបាច់ព្យាយាមនឹកវាផងទីហោដូចជារឿងបដាចារាអញ្ចឹងវាភ្លេចអស់ទៅហើយប៉ុន្តែកុសលវាមានច្រើនមកជួបព្រះ ដាស់តន្តិចភ្លឺចាស់មកវិញទាំងអស់វាមានបាត់ទៅណា តែបើកុសលមិនតាន់គ្រប់ជួបព្រះ10000អង្គទេក៏នៅទៅមិនរួចអញ្ចឹង ធ្វើយ៉ាងម៉េចហ្នឹងគឺថាពិបាកបញ្យល់ថាត្រូវធ្វើយ៉ាងម៉េចឧទាហរណ៍ឧទាហរណ៍ថាអឺនៅពេលល្ងឹតយើងពិបាកដើរតើធ្វើយ៉ាងម៉េចអញ្ចឹងមេក្បួនគេថាត្រូវរកតើមានបតិបតើមានភ្លើងធ្វើយ៉ាងម៉េចដើម្បីមានភ្លើងណាមិនធ្វើយ៉ាងម៉េចឲ្យភ្លឺទេគឺធ្វើយ៉ាងម៉េចដើម្បីឲ្យមានភ្លើងតែកាលណាមានភ្លើងភ្លើងនោះវាមិនភ្លឺហើយអញ្ចឹងយើងអត់មានសិទ្ធអីទៅទៅធ្វើឲ្យបាត់ងងឹតទេ ងងឹតនៅតែជាងងឹតអញ្ចឹងយើងដឹងកលឹះដឹងកលឹះថាដើម្បីឲ្យវាបាត់ងងឹតធ្វើរកភ្លើងភ្លើងតិចភ្លឺតិចភ្លើងច្រើនភ្លឺច្រើនអញ្ចឹងគិតទៅពពួកភ្នក់ភ្លើងទៅគិតទៅរកភ្លើងឲ្យភ្លឺទៅវាវាអត់មានចាំបាច់ថាយើងទៅទៅទៅតល់អីជាមួយលងឹតទេដូចគ្នានឹងការប្រកាន់ការរសាប់រសល់អីស្របគ្រប់នោះគឺមកពីបញ្ញាយើងវានៅតិចវានៅខ្សោយអញ្ចឹងសំខាន់គឺចម្រើនបញ្ញា ចម្រើនបញ្ញាឲ្យយល់ដឹងពីរូបធាតុនាមធាតុទាំងអស់ហ្នឹងទៅបញ្ញាហ្នឹងវាទៅកំចាត់បងនៅកិលេសសពគ្រប់កំចាត់បងនៅភាពសៅមងសពគ្រប់យើងមិនមែនអ្នកធ្វើអីទាំងអស់អញ្ចឹងណាហើយរឿងសំណួររបស់ញោមថាវិជាជាអាហារបញ្ញាជាអាវុធហ្នឹងហ្នឹងអ្នកប្រាជ្ញយើងជាបន្ថែមទៅទេតាមពិតវិជានិងបញ្ញាហ្នឹងវាចេញមកតែអង្គធัวតែមួយទេគឺបញ្ញាហ្នឹងវិជាក៏បញ្ញា បញ្ញាគឺបញ្ញាហ្នឹងហើយ បើគ្រាន់ថាវិជានឹងយើងសំដៅទៅលើស្អីសម្រាប់មុខរបរអីចឹងទៅ បញ្ញា សម្រាប់ដោះស្រាយបញ្ហាអីផ្សេងផ្សេងចឹងទៅអាហ្នឹងគឺជាកតបណ្ឌិតអ្នកប្រាជ្ញអីលោករៀងប៉ុន្តែថាព្រះអង្គធัวគឺបញ្ញាជាគ្រឿងដឹងច្បាស់នៅបញ្ហាផ្សេងផ្សេងសពគ្រប់នឹងឯងទាំងបញ្ញាសម្រាប់ដោះស្រាយស្អីស្អីហើយនឹងអឺសម្រាប់ជាការកំណត់ដឹងនៅរូបធម៌នាមធម៌អីគឺជាវេវចនៈសព្ទតែប៉ុណ្ណោះ ប៉ុន្តែយើងយកមកប្រើអានឹងវាទៅតាមស្អីផ្សេងផ្សេងដែលយើងប្រើតាមពាក្យខ្មែរពាក្យអង់គ្លេសទៅតាមមុខជំនាញតាមបច្ចេកទេស ពាក្យអញ្ចឹងទៅប៉ុន្តែដើមពាក្យនោះគឺថាវិជាគឺបញ្ញាបញ្ញាគឺវិជានឹងឯងមានអីខុសគ្នាទេមកពីញាធាតដូចគ្នាធាតដើមមកគេគឺញាធាត ប្រែថាដឹង ចឹងបានយើងល្បីថាពុទ្ធវត្តនេះប្រកែគ្រាន់តែយើងកសាងព្រះដាក់ឯណាទេណោះគេឃើញយើងឃើញយើងចេះគិតថាសមសមព្រះតិចព្រះឃើញចេះចុះទៅអីចេះចុះទៅអានឹង feeling របស់យើងហ្នឹងមានណាដុំថ្មនៅតែដុំថ្មហ្នឹងឈើនៅតែឈើហ្នឹងតែយើងកុំឲ្យមានសេចក្តីប្រមាទទៅបានហើយយើងគ្រាន់តែនឹងតំណាងព្រះអង្គតែប៉ុណ្្នឹងទៅតែអត់មានព្រះអង្គណាមកអង្គុយមើលយើងហ្នឹងទេ ប៉ុន្តែថាកន្លែងនេះមិនងាយមានអ្នកយល់ទេព្រោះអាត្មាមុននឹងបួសអាត្មាស្មានតែព្រះអង្គនៅនឹងមែនព្រោះនៅក្នុងវត្ត កំណើតអាត្មានឹងមានព្រះវិហារចាស់ហើយមានព្រះអង្គធំនៅខាងលើនោះដើរទៅណាព្រះអង្គមើលតាមរហូតទៅណាព្រះអង្គមើលតាមរហូតដូចព្រះអង្គមើលយើងអញ្ចឹងដូចព្រះអង្គនឹងដូចមិនអញ្ចឹងណាយើងខ្វែងគុំទៅទៅព្រះអង្គកំពុងមើលយើងអញ្ចឹងចេះអញ្ចឹងហើយចេះទៅសុំសុកពីព្រះអង្គអញ្ចឹងទៅ ហ្នឹងហើយមានណាព្រះអង្គឯណា មាននៅណាហើយអ្នកដែលថ្វាយអង្គមសុំសុកហ្នឹងជួនកាលស្ដាប់ចឹងអឺចឹងថ្ងៃណាឈប់ថ្វាយអង្គមព្រះអង្គហើយមកថ្វាយគ្មានបានផងបើអញ្ចឹងទៅដែរឈប់ក៏ឈប់ទៅគ្មានស្អីទេប៉ុន្តែឈប់ក៏គ្មានបានអីដែរការគាត់សុំក៏គ្មានបានអីអាគាត់ឈប់ក៏គ្មានបានអីបើក៏អត់បង្កើនការយល់ប៉ុន្តែឈប់មួយទៀតមិនមែនឈប់ដោយលែងខ្វល់មួយប្រពុតទេ ឈប់សុំក៏ប៉ុន្តែចាប់ដើមរៀនអ្វីដែលព្រះអង្គពង្រៀនយកមកអនុវត្តវិញអានេះដូចដុកទ័រអញ្ចឹងព្រះអង្គបានហៅហៅខ្លួនព្រះអង្គផ្ទាល់ថាជាដុកទ័រព្រះអង្គជាពេទ្យពុទ្ធោមហាវេជោធម្មោឱសថោឃើញទេព្រះពុទ្ធជាពេទ្យពធជាឆ្នាំអញ្ចឹងឆ្នាំព្រះអង្គផ្សំគ្រប់អស់ហើយផ្សំទុកអស់ហើយអត់មានយកទៅតាមទេដោយដុកទ័របកែមួយអញ្ចឹងគាត់ផ្សំ បានមេរោគឆ្នាំព្យាបាលមេរោគគ្រុនចាញ់ឧទាហរណ៍អញ្ចឹងណាហ្នឹងហើយរួចទៅគាត់ក៏ស្លាប់បាត់ទៅឥឡូវយើងកើតជំងឺគ្រុនចាញ់យើងទៅបន់ភ្នោគ្រូពេទ្យហ្នឹងឬក៏ទៅរោឆ្នាំ ឬយើងទៅរោឆ្នាំ សម្រាប់ព្យាបាលពិតជាទៅរោឆ្នាំឆ្នាំ នៅថាឆ្នាំនៅពេញតា pharmacy ហ្នឹងហើយប៉ុន្តែរឿងហ្នឹងមួយយើងអាចដឹងបានណាយើងអាច ដឹងបានដឹងថា មែនទៅរកខ្មោចដុកទ័រទេណាបើយើងចង់ជាពីជំងឺហ្នឹងយើងមិនមែនទៅរកខ្មោចដុកទ័រទេ យើងទៅរកស្អីដែលដុកទ័របន្ទុកទុកឲ្យគឺថ្នាំ ថ្នាំនៅក្នុង pharmacy នោះទៅទិញទៅរកអុកដំណឹងពីដុកទ័រនៅរស់នេះណានៅរស់នេះគាត់មិនមែនធ្វើថ្នាំហ្នឹងគាត់គ្រាន់តែដឹងថាថ្នាំណាត្រូវលេបបាទដុកទ័រអ្នកធ្វើថ្នាំហ្នឹងអ្នករកឃើញថ្នាំស្លាប់បាត់ហើយមិននៅទេ មេរោគគ្រុនពូអឺ គ្រុនចាញ់មេរោគអសន្នរោគស្អីស្អីអីណាប៉ាស៊ីកុកអីណាឈ្មោះមេរោគឈ្មោះអីណាអាត្មាភ្លេចអស់រៀនកាលជីវវិទ្យាហ្នឹងហើយឥឡូវសួរអ្នកទាំងអស់គ្នាតិចមើលឥឡូវបើយើងកាក់គ្រុនចាញ់យើងមានដឹងថាដុកទ័រមួយណាអ្នកធ្វើដែរឆ្នាំដំបូងបើអត់ទេមែនទេមានលេអ្នករៀនខាងហ្នឹងមិនដឹងថាដុកទ័រឈ្មោះអីអ្នកផលិតឆ្នាំនឹងរកឃើញ ប៉ុន្តែយើងសាមញ្ញធម្មតាតែពិនិត្យឃើញរោគគ្រុនចាញ់មានចាំបាច់ទៅរោភ្នោឬក៏រូបចម្លាក់របស់អឺគ្រូពេទ្យនឹងដើម្បីមកបន់ឲ្យបាត់គ្រុនចាញ់ណាអត់ទេទៅរកតែឆ្នាំហ្នឹងមកកុំឲ្យតែឆ្នាំហ្នឹងគឺកប់ទៅតាមភ្នោបាត់អាហ្នឹងក្រៃលោវាយើងមិនដឹងទៅរយណាប៉ុន្តែឆ្នាំទុកពេញតែហ្វាម៉ាស៊ីហ្នឹងយើងទៅណាមិនទៅរកនៅហ្វាម៉ាស៊ីហ្នឹងមែនទេអើឥឡូវបធរនៅណា ធោះចាទុកក្នុងបីដកអស់ហើយហ្នឹងពពុទ្ធក្តីព្រះរហន្តក្តីមុនមុនដែលលោកថាប៉កែចាំយើងល្បីទៅអូលោកពីមុនប៉កែណាចាំបីដកទាំងអស់អីអីអើប៉កែប៉កែទៅប៉កែទៅលោកទៅលោកបានចាទុកឲ្យយើងអស់ហើយហ្នឹងហើយលោកចាទុកឲ្យយើងអស់ហើយតាហ្នឹងហើយ យើងយើងវានៅតែយ៉ាងអូពីដើមមកលោកបកកែណាចាំតន្ទិញបីដកចាំខ្ទេចសូរត់មកអស់លោកឥឡូវអត់ទេបើទោះជាលោកឥឡូវមានតន្ទិញបីដកចាំក៏ចាំទៅរឿងរបស់លោកតាវាមានអីរឿងយើងវាមានរឿងយើងទេមានរឿងយើងទេរឿងលោកប៉ុន្តែពិសេសរបស់លោកលោកទុកឲ្យយើង លោកបរិណិព្វានបាត់អស់ទៀតលោកសុគតអស់ទៀតអ្នកក្រោយក្រោយដែលចាំបីដកហ្នឹងណា តែមុននឹងលោកសុគតទៅលោកថាអូសម័យក្រោយទៅมันមានមនុស្សចងចាំដើម្បីអឺយកធัวទាំងទាំងអស់ហ្នឹងទៅបរៀនតទៀតបានទេអញ្ចឹងត្រូវចាទុកអញ្ចឹងលោកចាទុកទៅ ភាពអស្ចារ្យរបស់លោកចាំនោះគឺដើម្បីខ្លួនលោកផ្ទាល់ទេ តែតែអាសំខាន់សម្រាប់លោកហ្នឹងលោកចាទុកឲ្យយើងអស់ហើយអស់ហើយ ចង់ដឹងថាអាស្អីដែលដែលមាននៅហ្នឹងនៅរាល់ថ្ងៃហ្នឹងគឺអត់មានអីទេអត់មានអីអាចកំបាំងទៀតផងលោកទុកអស់ហើយដោយអាត្មាប្រៀបធៀបនឹងឆ្នាំណាឆ្នាំដែលមាន ដល់រាល់ថ្ងៃហ្នឹងណាឆ្នាំដែលមានដល់រាល់ថ្ងៃហ្នឹងអឺដុកទ័រទៅបាត់មែនប៉ុន្តែឆ្នាំនៅ មាន មានប្របាកស្អីហ្នឹងណា មានប្របាក់អីឈឺយើងទៅរកថ្នាំទៅឃើញទេអញ្ចឹងបើយើងដឹងច្បាស់ថាដុកទ័រដែល ផលិតថ្នាំរោគថ្នាំឃើញដំបូងនឹងស្លាប់ហើយមិនអាចយើងទៅពិគ្រោះយោបល់អីបានទៀតទេបើយើងចង់បានថ្នាំរបស់គាត់នឹងដើម្បីលេបទៅហ្វាម៉ាស៊ីទៅទៅទិញយកថ្នាំនឹងមកយកមកលេបមក រឿងត្រូវនឹងចេះតា ដូចគ្នាអញ្ចឹងមិនថាមកពេទ្យនឹងងាប់បាត់ហើយអញខ្ជិលលេបថ្នាំពេទ្យនឹងទៀតអាហ្នឹងចប់ហើយថ្នាំ នៅតាដូចគ្នានឹងខ្មែរនិយាយថាបើពុទ្ធបរិណិពាននោះគ្មានអីមកទៀតផងទៅគោរពពុទ្ធអីទៀតអើគ្រាន់តែយើងមិនទៅសុំពីព្រះអង្គតែការគោរពក្នុងការដឹងគុណនៅដដែលតា នៅតែគោរពក្នុងការដឹងគុណដដែលតា Mm-hmm. អញ្ចឹងបើដឹងពីនិយមន័យនៃការបរិណិព្វានរបស់ព្រះអង្គហ្នឹងដូចគ្នានឹងយើងដឹងថាពេទ្យស្លាប់បាត់អញ្ចឹងណាយើងទៅបន់ពេទ្យហ្នឹងឬក៏ទៅរកថ្នាំពេលយើងឈឺយើងទៅរកពេទ្យឬក៏ទៅរកថ្នាំហ្នឹងរកថ្នាំឬក៏រករូបមន្តដែលពេលទុកឲ្យឃើញទេច្បាស់អាហ្នឹង យល់ថ្ងៃត្រាស់ដឹងឈប់បន់ទេវតាព្រះ God ណានៃឈប់ទាំងអស់អយល់ការបរិណិព្វានរបស់ពុទ្ធច្បាស់ឈប់បន់ទាំងព្រះទៀតឈប់បន់ទាំងពុទ្ធទៀតឲ្យតែយល់ថាបរិណិព្វានហ្នឹងមិនម៉េចនឹងចឹងចឹង ប៉ុណ្្នឹងហើយថ្ងៃហ្នឹងមានអីថ្ងៃវិសាខបូជាហ្នឹងដែលឲ្យបានជាប្រយោជន៍ហ្នឹងគឺការយល់ដឹងហ្នឹងឯងតែយល់ដឹងប៉ុណ្ណឹងដល់យើងឈប់បន់របស់ខាងក្រៅយើងវិលមករកខ្លួនយើងវិញមកមើលថាយើងធ្វើអីណាស្អីធ្វើហើយស្អីមិនតាន់ធ្វើអាហ្នឹងបានយើងរកកន្លែងយើងឃើញហើយតែយើងនៅតែពឹងរបស់ខាងក្រៅយើងអត់ដឹងថាស្អីយើងធ្វើហើយយើងស្អីយើងមិនតាន់ធ្វើទេនៅតែអញ្ចឹង Mm-hmm. ហ្នឹងហើយស្រីស្រីណែតកណាទៅវត្តឈប់ថ្វាយបង្គំសុំសុខពីព្រះពុទ្ធតាំងពីស្ដាប់អឺតាំងពីស្ដាប់ចាស់គ្រូដំបងដំបងម្លេះក្រន់តែថ្វាយបង្គំរលឹកគុណព្រះអង្គតែប៉ុណ្ណោះហ្នឹងហើយត្រូវហើយបាទកន្លែងហ្នឹង ដូចគ្នានឹងស្មានលើកឧទាហរណ៍មកអញ្ចឹងបើយើងបានឆ្នាំហើយយើងនៅតែដឹងគុណដុកទ័រដែលស្លាប់ហើយអញ្ចឹងតែយើងមិនទៅសុំសុកពីដុកទ័រនឹងទេយើងអឺទុកចិត្តទៅលើឆ្នាំដែលយើងប្រើតើត្រូវយ៉ាងម៉េចគឺថាឆ្នាំដែលមានយើងប្រើនឹងឯងហ្នឹងហើយ ចឹងអត្តន័យវិសាខបូជានេះបើយើងយល់តែប៉ុណ្ណឹងញាតិញោមមានខ្លួនឯងជាទីពឹងបាទអឺមិនចាំបាច់អីច្រើនទេកុំអឺចឹងបានរឿងមៀកបូជាស្អីស្អីស្អីហ្នឹងគេលើកឡើងច្រើនអាត្មាគិតថាបើយើងធ្វើ ទៅយល់ពីរឿងបំណងហ្នឹងមានអីទៅធ្វើមិនយល់នាំ គ្នាទៅតែបនសុំតែសុកហ្នឹងគឺមិនបាច់ធ្វើក៏បានដែរ ព្រោះធ្វើឲ្យវាមិនរឹងមាំធ្វើម្ដងរឹងមាំបន្តិចអានឹងមិនល្អធ្វើម្ដងយល់ដឹងបន្តិចរឹងមាំបន្តិចមានខ្លួនឯងជាទីពឹងបន្តិចបើធ្វើយូរទៅកាន់តែសុំទៅសុំទៅកាន់តែខ្វះទៅខ្វះទៅអូអានឹងមិនដែរយើងអត់យល់យើងអត់យល់ទេអញ្ចឹងបានពិសាបូជាមគ្គបូជានឹងអាត្មានៅតែធ្វើហ្នឹងបើសិនជាមិនអឺមានបញ្ហាគេហាមិនឲ្យជួបជុំទេធ្វើទៀតប៉ុន្តែនៅទីនេះ គេអត់តន់បើកឲ្យជួបជុំគ្នាទេនៅអូស្ត្រាលីនេះដូចជាដល់ថ្ងៃ11បានដូចជាដកច្បាប់55ខ្លះបើបើបើកឲ្យជុំគ្នាហ្នឹងมันមានមេរោគហ្នឹងថ្មធ្វើទៀតធ្វើហ្នឹងប៉ុន្តែធ្វើហ្នឹងគ្រាន់តែយកពិធីជួបជុំហ្នឹងបញ្យល់ចឹងបាទឥឡូវបានបញ្យល់ផ្ទាល់ក៏បញ្យល់អញ្ចឹងញាតិញោមអត់វត្តទៅអត់បានទៅវត្តក៏ ទុកថាស្ដាប់ធัวចេញពីវត្តដូចតែគ្នាអញ្ចឹងទៅអត់បញ្ហាអីទេអឺអិនចិត្តស្មោះ តែការសំពះគឺជាការនឹករលឹកគុណដល់ព្រះពុទ្ធនឹងរលឹកគុណមានអីកុំឲ្យសុំអីទៀតពាក្យរលឹកគុណនឹងស្មាបយលតិចទៀតចោះឧទាហរណ៍ងាយងាយជាការយើងចេះថាងរលឹកគុណព្រះពុទ្ធប៉ិនដល់យល់យល់បានរលឹកគុណព្រះអង្គកើត ឥឡូវឧទាហរណ៍យើងដឹងគុណម៉ែឪយើងពាក្យថាដឹងគុណណាដឹងគុណដោយកុំចាំបាច់ណានាប្រាប់ណានាប្រងអីយើងនឹករលឹកឃើញហ្មងម៉ែយើងកាលយើងនៅរៀនគាត់លក់តកួនគាត់លក់ចេកចៀនគាត់លក់ស្អីស្អីមួយថ្ងៃមួយថ្ងៃទូលទៅពេកក្បាលអស់ហើយសំលុយឲ្យអញរៀនអាហ្នឹងនឹកណានឹកឃើញការដែលម្ដាយនឹងប្រឹងខ្លួនគាត់នឹងមិនដែលហូបអីឆ្ងាញ់ទេ ហើយខោអាវអីហ្នឹងក៏ចាស់តែមកសម្រាប់ហ្នឹងគាត់ស្លៀកហើយអាចរលុយឧបត្ថម្ភឲ្យអញរៀនរហូតដល់ចប់ដល់បាក់ឌុបអីចឹងទៅហ្នឹងអញនេះគ្មាន បានជួយអីកត់អីម៉ានទេដល់ពេលទៅរៀនមកវិញ ជួយនេះតិចតួចខណៈអាចារ្យរំលៀងមកមានពេលខ្លះគាត់ធ្វើការខាងក្រៅឲ្យមកដល់ផ្ទះដាំបាយទៀតលាងចានលាងឆ្នាំងទៀត នឹងដល់ពេលយើងគិតថា យើងធំហើយយើង ដឹងក្តីហើយយើងរៀនបានយើងបានការងារយើងអាចឧបត្ថម្ភខ្លួនឯងបានស្រាប់តែពិបាកប្រាក់ខែ1000នេះនៅតែខ្វះមុខខ្វះក្រោយទៀតណាខ្វះនេះខ្វះនោះធ្វើអីធំដុំមិនបានស្រាប់តែអង្គុយនឹកស្រក់ទឹកភ្នែកហ្មងអាណិតម៉ែម៉ែអញរៀនមិនចប់ មិនមិនមិនចប់ដេញបឋមផងអសរមិនទាំងចេះផងការងារប្រាក់ខែមួយរៀលក៏គ្មានដែរខឹមលើតែលក់ចេកជៀនលក់តគួនរាល់ថ្ងៃទូលដើមមួយថ្ងៃមួយថ្ងៃហើយគាត់ពិបាកប៉ុណ្ណាគាត់ពិបាកប៉ុណ្ណាអង្គុយអង្គុយអង្គុយសំណោះអង្គុយសំណោះទឹកភ្នែកហ្មងឥឡូវខ្លួនឯងនេះប្រាក់ខែឡើង1000 ហើយអាចរួយនេះឯនោះអីបានទៀតព្រោះមានចំណេះច្រើននោះនោះក៏ដូចខ្វះមុខខ្វះក្រោយហើយចុះម៉ែអញគាត់អត់ទាំងមានអីផងនឹងនឹកនឹកនឹកទូនឹកណែដល់នឹកចឹងទៅលែងចង់បានអីពីព្រះអង្គអើចង់ចង់បានអីពីគាត់ដែរមានតែការនឹកគុណទៅដល់ មានរបស់តិចតួចថ្វាយអង្គមគាត់ក្រឹបហ្នឹងសុំកម្មាទោសគាត់អីចឹងទៅហើយសុំឲ្យគាត់ឈប់ធ្វើការអីទៅឲ្យម៉ែសម្រាប់នៅផ្ទះចាំខ្ញុំចាំចាំខ្ញុំមើលអីចឹងណាអាហ្នឹងគេហៅដឹងគុណទៅសុំអីទៀតអត់អាទៅសុំអីហ្នឹងមិនហៅដឹងគុណទេអាហ្នឹងស្មើនឹងកូនទារតមរតកទេ ចឹងបានអាត្មាមើលញាតិញោមទៅថ្វាយអង្គមព្រះរាល់ថ្ងៃហ្នឹងយើងហៅទៅថ្វាយអង្គមពុទ្ធគុណធម្មគុណសង្ឃគុណប៉ុន្តែបើស្ដាប់មើលទៅហើយមើលសន្ធឹកទឹកចិត្តរាល់ថ្ងៃហ្នឹងមិនមែនអ្នកដឹងគុណវាមិនមែនអ្នកដឹងគុណអ្នកទៅសុំញ៉ឹងណែច័ន្ទចន្ទទេភីហេងគុណម្ចាស់គ្រូចុះបើសុំសេចក្តីសុខពីព្រះពុទ្ធបានដែរឬទេអាហ្នឹងឯងដែលអាត្មាកំពុងប្រៀបធៀបហ្នឹងឯង សុកឯណាព្រះឲ្យពពុតឯណាឲ្យហ្នឹងហើយបើសុំឲ្យនោះមនុស្សលែង កើតទុកអស់ហើយសុំនោះសុំសុំគ្រប់តបុនសុំគ្រប់តថ្ងៃសិលចឹងមិនបងអូនស្រីវលៈគាត់ផ្ញើវីដេអូឯកសារឲ្យម្សិលមិញឯកសារអឺ ប្អូនប្រុសម្នាក់នៅស៊ីដនីឈ្មោះឈ្មោះស្អីភ្លេចហ៎គាត់ឯកសារវីដេអូឯកសារហ្នឹងថតចប់ទៅមិនតាន់ edit ចប់ទេក៏គាត់ស្លាប់ទៅ នៅក្នុងឯកសារហ្នឹងទៅនេះទៅនោះទៅបន់ព្រះបន់អីនេះនោះក៏ថ្មមិនថាគាត់អាក្រក់អីទេប៉ុន្តែគិតថាសង្គមខ្មែរយើងយល់បានប៉ុណ្ណឹង ឲ្យតែមើលដល់កន្លែងហ្នឹងមកចេះសង្វេជំនួសប្រជាជនទូទាំងប្រទេសទៅដល់ឲ្យទៅជួបព្រះថ្វាយគុំតកូន បានសេចក្តីសុខសេចក្តីចម្រើនត្រឡប់ទៅវិញគាត់ស្លាប់មកដល់អូស្ត្រាលីវិញស្លាប់កើតគ្រុនចាញ់ថាសុំអីសុំទៅមានណាហាមទេ ប៉ុន្តែគ្រាន់ថាពពុទ្ធនោះអត់មានអង្គុយចាំឲ្យសុកយើងទេថានិយាយនិយាយទៀតថាពពុទ្ធគ្មានអង្គុយចាំសុកឲ្យឲ្យសុកយើងទេអត់លីង ដុំថ្មនៅតែដុំថ្មដដែលអត់មានអីទេតែវាអាស្រ័យនៅលើថាតើយើងចេះបង្អន់ចិត្តយ៉ាងម៉េចបើសិនជាជ្រះថ្លាបើសិនជាចិត្តនឹងជាកតញ្ញូ ជាចិត្តដឹងគុណនឹកដូចស្មាងនឹកឧទាហរណ៍រឿងដឹងគុណម៉ែមិញអញ្ចឹងណាសិក្សាពុទ្ធប្រវត្តិទៅអ ពីជាតិមួយទៅជាតិមួយព្រះអង្គលះបង់អីព្រះអង្គលះបង់អីកូនប្រពន្ធទ្រព្យសម្បត្តិសំបីជីវិតក៏លះបង់ដើម្បីអីដើម្បីត្រាស់ដឹងសច្ចធម៌ហ្នឹងហើយព្រះអង្គយកមកសម្ដែងយើងក៏បានរៀនតោះយើងរៀនរៀនហើយយកមកអនុវត្តបានឃើញសភាពសុខស្ងប់នៅក្នុងជីវិតហ្នឹងតាមមេគាព្រះអង្គយ៉ាងម៉េចអូអញកុំតបានធัวនេះមិនដឹងម៉េចទេអញហ្នឹងអញមិនកុំ កើតទុកម្លឹងម្លឹងបែកបាក់ប្រត់ប្រាស់អីចេះចោះអឺបើសិនជាមិនបានធัวនឹង ទេមិនដឹងងើបឡើងវិញមិនទេគេនេះដឹងគុណភ្លាមដឹងគុណពធัวនឹងភ្លាមអ្នកណាអ្នករស់ធัวនឹងឃើញធัวអញ្ចឹងអញ្ចឹងថា ព្រះសម្មាសម្ពុទ្ធលុតជគុំគ្រប់ផ្វែងគុំព្រះអង្គអូព្រះអង្គហើយការលះបង់របស់ព្រះអង្គនឹងធំធេងណាស់ធัวដែលព្រះអង្គសម្ដែងហើយនេះធ្វើឲ្យខ្ញុំភ្លឺច្បាស់ណាស់អត់មានសុំសុំមិនកើត ដឹងសុំមិនកើតបើព្រះអង្គឲ្យអស់លីងហើយណាព្រះអង្គអស់ឲ្យអស់លីងហ្នឹងខ្មែរឧបមាដោយដុកទ័រហ្នឹងដោយគាត់ខំស្រាវជ្រាវឆ្នាំមកជីវិតរបស់គាត់ហ្នឹងគាត់ទុករូបមន្តទុកអស់លីងដល់ពេលយើងឈឺទៅបន់ដុកទ័រស្អីទៀតគាត់អស់សិទ្ធអស់អំណាចឲ្យសុកស្អីហើយឃើញទេអត់មានទេដូច្នេះអាត្មានិយាយនឹងវាវាអស់ អស់អស់គ្មានទុកអីទៀតទេបើគាត់ណាគេយកទៅគិតទៅពិចារណាបានប៉ុណ្ណាហ្នឹងវាជារឿងចឹងអាត្មាគ្មានទៅទៅថាសំបីតានៅវត្តអាត្មាហ្នឹងក៏មានធ្វើពុទ្ធរូបធ្វើអីទៅប៉ុន្តែអាត្មាមិនដែលទៅប្រកាសថាញោមអើយធ្វើចឹងទៅបានសេចក្តីសុខអត់និយាយទៅពាក្យហ្នឹងបើថាចង់ដឹងគុណព្រះអង្គធ្វើទៅដូចយើងដឹងគុណអ្នកប្រាជ្ញណាមួយយើងធ្វើរូបសំណាក់ទុកអីចឹងធម្មតាចឹងឧទាហរណ៍ដូចយើងអឺធ្វើស្អី រូបសំណាកសម្ដេចជួនណាតទុកយើងយើងយើងយើងអរគុណលោក ដែលលោកខំប្រើប្រាស់ជីវិតរបស់លោកសិក្សាឲ្យមកធ្វើជារឿងអសរសាស្ត្រឲ្យយើង បានមើលរាល់ថ្ងៃតលតលពាកបើកសួរលោកទៀតតលពាកបើកសួរលោកតាមវចនានុក្រមហ្នឹងឃើញទេអញ្ចឹងយើងទុករូបលោកមិនទុកសុំសុកណាទុកដឹងគុណលោកតាទុកជាទីរលឹកតាពុទ្ធដូចគ្នាដូចគ្នាត្រឹមតែជាទីរលឹកទេអត់មានទៅហ្វាយគុំសុំសុកអីកើត មិនហាម ទេ ចង់សុំសុំទៅតែសុំវាអត់បាន សុំវាអត់បានណាបើសុំបានដូចដូចដូចប្អូនប្រុសម្នាក់ហ្នឹងគាត់ទៅអាយុខ្លីអញ្ចឹងគាត់ទៅដល់វត្តណានៅបាត់ដំបងអីអញ្ចឹងម្ដាយពុកឲ្យសុំកូនសុខសบายក៏ថ្វាយអង្គមតាមសុំសុខអញ្ចឹងទៅទៅវិញស្លាប់ហើយសួរហ្នឹងបន្ទោសព្រះអត់ជួយទេព្រះជួយក៏មិនមែនមិនជួយក៏មិនមែនថាប្រោះព្រោះព្រះអង្គអត់មានវត្តមាននៅក្នុងโลกនេះទៀតទេ មានតែរូបមន្តនៃការ ដែលយើងសម្រាប់សិក្សានិងអនុវត្តធ្វើឲ្យផ្លូវជីវិតរបស់យើងនឹងបានប្រសើរបំណោះផ្លូវនឹងនៅអញ្ចឹងណាហ្នឹងឧទាហរណ៍មួយយ៉ាងទៀតចុះឧទាហរណ៍មួយយ៉ាងទៀតថាអ្នកនងគាត់ខំកាប់ដីធ្វើផ្លូវធ្វើផ្លូវឲ្យយើងដើរពីផ្ទះទៅព្រៃទៅកាប់អស់អីហុយគាត់ស្លាប់បាត់ទៅហើយយើងនៅតែដើរតាមផ្លូវហ្នឹងចឹងទៅចង់ទៅដល់ព្រៃហ្នឹងកុំទៅបន់គាត់ដើរតាមផ្លូវគាត់ធ្វើហ្នឹងទៅគាត់មាននៅអង្គុយណាចាំមើលយើងទៀតអត់ទេ ហ្នឹងហើយច្បាស់ណាព្រះសម្មាសម្ពុទ្ធនឹងច្បាស់ណាហើយព្រះអង្គអត់លាក់ទេព្រះអង្គអត់លាក់ទេព្រះអង្គប្រាប់ទាំងអស់ប៉ុន្តែ ណាស់តែនៅក្នុង កម្មវិធីទាំងឡាយនឹងធ្វើមិនឲ្យយើងយល់ធ្វើមិនឲ្យយើងយល់ពិធីដ៏ច្រើនធ្វើអត់ឲ្យយើងយល់ទេរហូតដល់យើងយល់ថាពិធីនឹងហើយជាពុទ្ធសាសនាអញ្ចឹងយើងថាពិធីនឹងហើយជាពុទ្ធសាសនាមែនទេ ពុទ្ធសាសនាគឺធម៌វិន័យពុទ្ធសាសនាមាន3កម្រិតនឹងបរិយត្តិសាសនាបដិបត្តិសាសនា និងបដិវេទសាសនា ក្រៅពីមេគាការសិក្សានិងការប្រតិបត្តិនេះគ្មាន វិធីណាដទៃឡើយដល់ពេលអាត្មាសិក្សាទៅឃើញលំអធរនឹងមែនទេណាញាតិញោមលេងព្រួយហងៃលេងព្រួយលេងព្រួយថាពុទ្ធសាសនានៅ នៅបាត់បាត់អីលេងព្រួយរួយហ្នឹងទៀតហងៃហ្នឹងអត់អត់មានភ័យមានព្រួយរឿងហ្នឹងឯង ពីមុនគិតរឿងចំនួនដូចអាធ្លាប់និយាយចឹងចំនួនថាអូពុទ្ធសាសនានៅប្រទេសខ្មែរនឹងប្រហែលភាគរយប្រហែលភាគរយអីឥឡូវចំនួនលែងលែងប៉ះពាល់ចិត្តអាហើយអ្នកណាកាន់អាអ្នកណាមិនកាន់អារបៀបដល់ថ្ងៃហ្នឹងអត់មានប៉ះពាល់ចិត្តអាទៀតទេអាខ្វល់ថានរណាយល់ធម៌អានរណាគួរយល់អត់ណាពាក្យរបស់ពុទ្ធបរិញ្ញាហ្នឹងតើ នរណាអាចយល់ពីបេះដូងពពុទ្ធនឹងបានប្រមាណដោយខំនិយាយរហងៃហ្នឹងគឺចង់ឲ្យគេចូលទៅដល់បេះដូងពពុទ្ធអត់មានចូលទៅដល់វត្តទេហ្នឹងហើយហើយតែយើងយល់បេះដូងពពុទ្ធពិតប្រកបណាអត់មានអីទេរឿងណាធ្វើខុសណាធ្វើត្រូវអីរឿងរបស់គេ ចង់ដូចខ្មែរនិយាយថ្ងៃមុនចង់ថាអឺគេឈប់កាន់ពុទ្ធសាសនាអស់អាលិញរឿងរបស់គេតែពួកគេមិនយល់ថានឹងល្អ គេបោះធัวចោលអស់គ្មានវត្តអារាមគ្មានស្អីស្អីទេមកថានឹងធ្វើម៉េចអាហ្នឹងរឿងរបស់គេហ្នឹងតែថាអ្នកណាមកលុបបំបត្តិអាការយល់ត្រូវរបស់អាត្មាហ្នឹងដូចអាត្មាថាអស់អាលីងក៏ដោយអស់វត្តអាលីទៅណាក៏អត់មានពុទ្ធបរិស័ទអាលីងហើយឲ្យអាត្មាហ្នឹងបោះពុទ្ធចោល no way no way ណែឯងបោះរឿងរបស់ណែឯង តែខ្ញុំប៉ះឆ្នាំល្អរឿងរបស់ខ្ញុំណៃបោះអានឹងចោលរឿងរបស់ណៃតែឲ្យខ្ញុំទៅភ្លើបោះនឹងចោលអត់អត់ទេអត់ទេហ្នឹងដូចដោយកាលសម័យថ្មយល់ដល់ពេលយើងយល់ពីសច្ចធម៌ទៅយល់រឿងមួយកាលសម័យសម័យពុទ្ធកាលអឺសម័យព្រះសម្មាសម្ពុទ្ធកសបៈ សម័យព្រះសម្មាសម្ពុទ្ធកសបៈហ្នឹងនៅពេលដែលពពុទ្ធបរិណិព្វានទៅយូរហើយចឹងទៅភិក្ខុសង្ឃហ្នឹងលែងគោរពធម៌វិន័យអស់លីងលែងយកសាសនាតរោស៊ីចេះតរោស៊ីចុះមើលទៅវាអត់កើតហ្មងណាមើលទៅរោជ្រះថ្លាមិនកើតហើយលោកបួសដែរដល់លោកបួសដែរនៅមួយសង្គមគេបើអត់ចុះចឹងមិន លោកប្រើពាក្យសង្ឃអលជ្ជីដែលមិនចេះខ្មាស់បាបមិនចេះខ្លាចបាបពេញតែប្រទេស ពេញតក្រុងពេញតអីយកផ្លាកសាសនាមករស់ស៊ីអញ្ចឹងអារឿងអឺអឺរឿងការមិនគោរពធម៌មិនគោរពវិន័យវាមាន គ្រប់តែសម័យពពុទ្ធចឹងឯងយូរយូរទៅវាបាត់ម្ដងទៅមាន មានពពុទ្ធថ្មីមកទៀតចឹងទៅប៉ុន្តែសំខាន់យើងដែលមានសទ្ធាស្រាប់ មានការយល់ត្រូវស្រាប់នេះតើយើងគប្បីឲ្យឃ្លីងឃ្លងតាមសង្គមខាងក្រៅធ្វើអីមែនទេដោយពិខុ5អង្គនឹងចឹង Mm-hmm. 5អង្គឯ6អង្គអាត្មាចាំមិនសូវច្បាស់នៅពេលដែលនៅពេលដែលឃើញលោកនៅក្នុងក្រុងនឹងលែងគ្រប់លែងអីអស់លោកសង្វេកហ្មងមិនថាអឺមកគេឈប់គ្រប់អស់អញឈប់គ្រប់ដែរមិនចឹងទេណាអ្នកយល់ច្បាស់ពពុទ្ធពួកយើងអ្នកបានភ្លក់រសជាតិហ្នឹងហើយយើងទៅធ្វើតាមអ្នកដែលអត់ដឹងមិនអ្នកធ្វើខុសមកពីអត់ដឹងមកពីអត់យល់អឺ ហើយដែលយើងឃើញគេខុសដែរអញឈប់គោរពដែរមានន័យថាយើងក៏មិនដែរយល់ដែរអញ្ចឹងបានថ្ងៃមុនប្អូន ម្នាក់គាត់សួរថាតើការប្រព្រឹត្តខុសរបស់អ្នកបួសតើវាជាមូលហេតុមួយក្នុងចំណោមមូលហេតុដទៃទៀតទេដែលធ្វើឲ្យពុទ្ធសាសនិកនឹងត្រឡប់ទៅកាន់សាសនាដទៃបានថាសំណួរហ្នឹងអាត្មានិយាយរំមិនមិនចង់ឆ្លើយទេតែក៏បាន ឆ្លើយឲ្យដែរថាពិតណាស់វាជាមូលហេតុមួយព្រោះមនុស្ស ត្រឡប់នឹងត្រឡប់ទៅអ្នកដែលអត់យល់ដឹងហ្នឹងយេ7ព្រះអង្គអូសាធុនៅណានោះប្រាប់នឹង7ព្រះអង្គមួយជាព្រះរហន្តមួយជាព្រះអនាគានៅ4អង្គទៀតហ្នឹងហើយសាធុអរគុណចឹងនៅពេលដែលឃើញគេខົບឈប់គោរពអស់មិនថាអឺបើគេផ្ដេសផ្ដាស់អស់ហើយអញផ្ដេសផ្ដាស់ដែរ no បើយើងផ្ដេសផ្ដាស់ដែរមានន័យថាយើងមិនដែលស្គាល់អារឿងល្អហ្នឹងមិនទេ ណាអញ្ចឹងដែលដែលដែលថាឃើញគេ ប្រព្រឹត្តខុសអញ្ញាអញ្ញៅលោកអញ្ញាអញ្ញៃពេញណាពេញណីអីអីចឹងមិនដឹងជ្រះថ្លាអីទៀតអានឹងអាអាមាសុំធ្វើសេចក្តីសន្និដ្ឋាន ហើយនឹងការបញ្ញៈសតិអារម្មណ៍របស់ពុទ្ធបរិស័ទយើងបន្តិចវាជាជា witness ឬក៏ជា evidence ជាផុសតាងមួយថានៅពេលដែលយើង ពីមុនយើងចូលចិត្តធ្វើបនយើងចូលចិត្តទេគ្រាន់តែឃើញលោកធ្វើខុសចេះចេះចេះចេះយើងថាអញឈប់ជ្រះថ្លាយើងមានន័យថាការជ្រះថ្លារបស់ យើងពីមុនហ្នឹងណាយើងគ្មានជ្រះថ្លានឹងបនមែនទែនទេយើងយល់ច្រឡំថាបននៅក្នុងលោកបរិស័ទខ្មែរច្រើនណាស់ដែលយល់ថាបននៅក្នុងលោកអញ្ចឹងទល់តែលោកល្អបានអញបានបនហេទល់លោកល្អបានអញបានបនលោកអាក្រក់អញអស់បនលីងឯណាទៅថាបនកើតពីចិត្តនោះ ឯណាទៅបុណ្យកើតពីសមាទិដ្ឋិការយល់ត្រូវការប្រព្រឹត្តត្រូវទានសិលភាវនាកើតពីចិត្តសមាទិដ្ឋិត្រូវ យើងអត់ដែលមានសោះហ្មងអត់ដែលមានទេឃើញទេអត់ដែលមានទេច្រឡំស្មាបុណ្យក្នុងលោក ដល់លោកខូចចេះខូចចុះអញអស់ហើយអញអស់ឡើយមានអារម្មណ៍ធ្វើបុណ្យឃើញក៏ទុកបុណ្យនៅទាំងលោកឯងកាលណាលោកអត់ធ្វើខុសអីអត់អីទេ គាត់នៅទៅវត្តធម្មតាហើយគាត់សម្គាល់ថាគាត់នឹងធ្វើបន់ត្រូវហើយមែនទេធ្វើបន់មែនទេមនុស្សយល់ត្រូវមនុស្សយល់ត្រូវយល់ត្រូវមិនបើមនុស្សហ្នឹងវាធ្លាក់ដណ្ដងតែឯងនឹងធ្លាក់ទៅរឿងរបស់គេ សំខាន់ឈប់ឲ្យស៊ីទៀតទៅឧទាហរណ៍ថាលោកធ្វើអាក្រក់ឈប់ឲ្យស៊ីទៅហ្នឹងលែងឲ្យនៅវត្តហ្នឹងក៏លែងទៅចង់ទៅប្តឹងអី ឲ្យចេញពីវត្តហ្នឹងក៏ប្តឹងទៅកុំឲ្យចង្រៃដល់គេដល់ឯងប៉ុន្តែឲ្យខ្ញុំលះបង់ធေါ်អត់ទេព្រោះខ្ញុំយល់ធေါ်ច្បាស់ថាធေါ်នឹងដូចជាអសត់ស័ក្តិសិទ្ធនឹងព្យាបាលចិត្តខ្ញុំរាល់ថ្ងៃឃើញទេចុះបើកាលណាឃើញនៅគេខុសសោះអញឈប់កាន់ធัวនឹងដែរថាមិនមែនឈប់កាន់ធัวមិនដែលយល់ធัวឃើញទេមិនដែលយល់ធัวទេមិនដែលយល់ធัวទេហ្នឹងហើយឥឡូវថ្មឧទាហរណ៍ងាយងាយឲ្យឃើញថា អឺឥឡូវសម័យ corona virus ណា corona virus ច្បាប់គេចេញនៅតាមប្រទេសដូចជាអូស្ត្រាលីដូចជាអាមេរិកដូចជាបារាំងអីគេហាមមិនអោយទៅជុំគ្នាទេហ្នឹងអញ្ចឹងនរណាទៅជុំគ្នានរនឹងធ្វើខុសច្បាប់ណែធ្វើខុសច្បាប់ណែឯងប្រទេសផាកពីនៃខ្លួនឯងហ្នឹងតែខ្ញុំយល់ច្បាស់ថាតែជុំគ្នាហ្នឹងមិនមែនតែរឿងគេផាកទេវាអាចឆ្លងតែមនុស្សយល់ច្បាស់អញ្ចឹងហើយគេជុំនេះរឿងរបស់គេ អ្នកឯងខុសច្បាប់របស់អ្នកឯងតែកុំឲ្យមកប៉ះពាល់ដល់ខ្ញុំកុំឲ្យមកនាំមេរោគដល់ខ្ញុំឃើញទេវាមានអាការដែលគេមិនគោរពច្បាប់ឯនោះវាមកធ្វើឲ្យយើងចង្រៃអស់ស្អីពីខ្លួនដែរអត់ទេហើយដល់ពេលយើងឃើញណាអូលោកនេះខុសចេញចេញចេះអញឈប់កាន់ណាពុទ្ធសាសនាហ្នឹងអាហ្នឹងស្មើនឹងឃើញអាគេអត់គោរពច្បាប់អាស្អីស្អីអញទៅខុសដែរអញ្ចឹងទៅណាមានន័យថាយើង វាមិនដែរយល់ទេរឿងហ្នឹង ដល់យល់ទេហ្នឹងហើយឥឡូវថ្មលើកឧទាហរណ៍ដោយលោក7អង្គហ្នឹងនៅពេលដែលឃើញភិក្ខុសង្ឃដតីទៀតឈប់គោរពអីទាំងអស់អាឡាច់ជីយោសាសនាតរោស៊ីហ្នឹងអាឡេះអាឡោះលោកមិនខឹងមិនក្រោតអីទេលោក សង្វេកណាស់លោក សង្វេកហ្នឹងសង្វេកក្នុងចិត្តថាអោណូធោវិន័យរបស់ ព្រះបរមគ្រូរបស់អញខ្ទេចខ្ទីអស់ហើយដោយសារពួកអស់នេះហ្នឹងដោយសារពួកហ្នឹងដោយសារពួកអាឡាជីទាំងអស់ហ្នឹងដូច្នេះយើងមិនអាចនៅក្នុងសង្គមច្បុកច្បល់អញ្ចឹងបានទេមែនទេឃើញឃើញយល់ត្រូវមែនទេអញ្ចឹងអញត្រឡប់ទៅកាន់សាសនាផ្សេងមែនទេពួកលោកយល់ច្បាស់យល់ច្បាស់ថាក្នុងហ្នឹងមានអីអញ្ចឹង ដើម្បីឲ្យជីវិតអាត្មាអញនេះដែលថាតន់ធัวរបស់ព្រះបរមគ្រូដ៏ល្អឥតខ្ចោះអញ្ចេះអញមិនអាចទៅប្រព្រឹត្តអាក្រក់ជាមួយគេបានទេនឹងអញមិនអាចទៅប្រព្រឹត្តអាក្រក់មួយគេបានទេអញគួរទៅរកកន្លែងណាមួយ ដែល មិនច្បុកច្បល់ជាមួយពួកទាំងអស់នោះយកធម៌វិន័យដែលអញរៀនចេះនឹងយកទៅអនុវត្តឃើញទេយករូបមន្តយកទៅអនុវត្តដោយខ្លួនឯង លោកយកទៅបដិបត្តិលើថ្មខ្ពស់ឡើងបង្អោងទៅខ្ពស់ព្រោះយើងមិនអាចនៅ សង្គមមួយ មនុស្សទាំងអស់ចឹងបានទេឡើងទៅហើយអត់តន់តម្លាក់ប្រអងចុះទេណាអត់តន់តម្លាក់ប្រអងចុះទេក៏ប្រាប់គ្នាថាអវសោអង្គណា ដែលត្រូវការដោយជីវិតមុនចុះវិញចុះ ព្រោះតិចទៀតខ្ញុំកណាកាត់បង្អោងហើយដកបង្អោងចេញ យើងចោះមិនបានតែចោះស្លាប់គឺអង្គុយបដិបត្តិនៅនឹងហ្មងសុខចិត្តបូជាជីវិតនៅនឹងហ្មងតែថាយើងវាមិនបាច់ដល់ឋានៈនឹងអីទេ នៅផ្ទះខ្លួនឯងហ្នឹងក៏វា ស្ងាត់ដែរមិនបាច់ទៅព្រៃទេប៉ុន្តែគ្រាន់តែជាឧទាហរណ៍ណាឧទាហរណ៍ថា ចុះបើគេធ្វើអាក្រក់ហ្នឹងធ្វើឲ្យយើងលះបង់ធัวទេ បើយើងជាអ្នកយល់ច្បាស់មិនបោះបង់ទេ មានតែប្រឹងឡើង មានតែប្រឹងឡើងក្រោយលោកវាភ្លើដូចគេណាក្រោយលោកវាភ្លើដូចគេដូចដូចយើងបើកឡែនតាមផ្លូវអញ្ចឹងជួនកាលអត់តន់ឃើញគេបុកគ្នាកលាប់ពេញនោះយើងអត់សូវប្រយ័ត្នបោកលឿនលឿនលឿនលឿនលឿនលឿនឃើញគេបុកមុខផាំងបើកលេងទៅមុខឯងប្រយ័ត្នហ្មង ប្រយ័ត្នហ្មងប្រយ័ត្នឡើងខ្លួនឯងហ្នឹងហ្មងខ្លែងទៅវាដូចគេឃើញទេក្រែងទៅវាដូចគេ មានរឿងទៅសើចចំអកស្អីទេអត់មានទេកិលេសនៅពេញខ្លួនឡើយតែបើមិនប្រយ័ត្នប្រហែសប្រហោងដូចគ្នា វាងនៅលើផ្លូវឡើយដូចគ្នាអញ្ចឹងកាន់តែប្រយ័ត្នអញ្ចឹងមិនដូចកាលស្មាចាំបានជាមួយញោមប្រុសតែពេលរៀងស្ងាត់ ផ្លូវអត់មានរឿងអីហ្នឹងបើរឿងលឿន100អីជាងអញ្ចឹងឃើញគេស្លាប់កដាផ្លូវអីហ្នឹងឃើញគឺបុកឡងខ្ទេចឡានអីចឹងឡានឡើងចង់ទៅមុខឡាន ប្រុងប្រយ័ត្នត្រឹម6 7អីប៉ុណ្ណឹងឯងថ្លៃឡើង8ដល់ទឿនគាត់វិញអាហ្នឹងមកវាអីថាមិនមែនគេឃើញគេគ្រោះថ្នាក់ទៅសោះច្បាស់ដោយគេឃើញខុសអីចឹងខ្វះអីប៉ុន្តែចិត្តបធុជនឲ្យវិណាខុសគ្រោះថ្នាក់ហ្នឹងអូសោចសបាយដែលយើងរាល់ថ្ងៃចឹងឃើញលោកបានខុសបានអីវាមិនមែនជាការដាក់តន្តកម្មអីឲ្យមនុស្សរៀង ដោយមេត្តាធម៌អីមែនយកទៅសើចកកាកកាយលេងអីអីចឹងថាយើងក៏មិនតរួចខ្លួនដែរនៅមានកិលេសនៅមានសេចក្តីទុក្ខញាតយើងប្រពន្ធយើងកូនយើងដឹងមានរឿងអីទេនៅថ្ងៃក្រោយច្រើនណាច្រើនណាណាវាអត់តរួចខ្លួនពីសង្គមនឹង តែដូចស្មាថាដូចយើងនៅលើនៅលើផ្លូវមិនតាន់ដល់គោដៅអញ្ចឹងឃើញគេគ្រោះថ្នាក់ចរាចរណ៍បើទោះជាឃើញគេ ជិះបង្ហោះអីមិនបាច់ទៅជេរគេយីអាងមិនដឹងងាប់នេះមិនបាច់ទៅជេរគេទេប្រយ័ត្នតែខ្លួនយើងទៅហ្នឹងហើយរឿងការអ្នកបង្ហោះហ្នឹងមិនតន់ងាប់យើងទៅបុកស្អីងាប់មុនក៏មានដែរហ្នឹងហើយអញ្ចឹងណារឿងពុទ្ធជនហ្នឹងអញ្ចឹងពុទ្ធជនយើងហ្នឹងវានៅក្នុងផ្លូវសង្សារវដ្តណាវិថីជីវិតយើងហ្នឹងនៅ ក្នុងផ្លូវសង្សារវដ្តមិនតន់រួចផុតទុកទេ ហ្នឹងហើយថ្មីថ្មីហ្នឹងក៏ជាលឺល្បី ស្អីស្អីឲ្យលោកជាផ្សាឲ្យមើលអីចឹងទៅអាត្មាគ្មានតែភ្ញាក់ផ្អើលអីកិលេសញុកពេញតែខ្លួនអីអាត្មាប្រាប់ញាតិញោមតែញយញយទៅអាត្មាហ្នឹងក៏មានកិលេសដូចតែគ្នាអញ្ចឹងដែរមានតអន់អស់កិលេសអីអញ្ចឹងហើយបានឃើញគេធ្វើខុសអាត្មាគ្មានដែរទៅសើចចំអកសើចអីមានប្រយ័ត្នខ្លួនទៅប៉ុណ្ណាគេទីបំផុតទៅ កម្មនរណាធ្វើនឹងទទួលដដែលមិនឃើញទេ ដដែលមានណាមានចែកគ្នាទទួលទេណាឧទាហរណ៍លោកធ្វើខុសទីបំផុតលោកទទួលហ្នឹងមានតែចែកគេសោយទេណាអត់ផងរៀងរៀងខ្លួនដល់ដដែល